បាទសួស្តីបានមកជួបគ្នាជាមួយនឹងវគ្គបន្តរៀងពិបាកមើលតិចនេះបាទ អត់ទេខ្ញុំប្រចាំងតាម slide វិញបាទមើលឃើញទាំងអស់គ្នាបាទ12នាក់11នាក់បាទឃើញបាទ មិនសិលមិញដល់ slide ទី18ដល់ចំណុចនេះ បាទចឹង pro and con ជាមួយនឹង traditional marketing ចំណុចអឺវិជ្ជមាននិងអវិជ្ជមាន ពាក់ព័ន្ធគ្នាជាមួយនឹងខុសរបស់អឺ digital traditional marketing បាទអញ្ចឹងអឺចូលទៅដល់ចំណុចនៃ digital marketing ចឹងនៅក្នុងចំណុចនេះ បាទជុំគ្នាអស់ហើយមុននឹងខ្ញុំចាប់ផ្ដើមមើលសោបាទអឺ12នាក់នេះ17នាក់ចឹងរងចាំគ្នាយើងតិចទៀតសិនណា嗯。Mm hmm. new stand សិទ្ធិអ្នកតស៊ូណារៀនធ្វើការងារច័ន្ទសុខហើយរៀនសៅរ៍អាទិត្យសិតឲ្យជើងខ្លាំងហើយនិយាយទៅ គិតតែគេថាតបស្រួចបុគ្គលដែលគាត់តែងតែស្វែងរកចំណេះជំនាញនៃការអភិវឌ្ឍខ្លួនវាសមស្របទៅនឹង និន្នាការបច្ចុប្បន្នក៏ដូចជាទៅថ្ងៃអនាគតអានឹងជារឿងល្អមែនទែនហើយរឿងពីដើមពីខាងដើមមកយើងសង្កេតឃើញមាននេះអ្នក ចាស់ចាស់ជំនាន់មុនគាត់អត់ចេះប្រើ computer គាត់អត់ចេះប្រើ smartphone គាត់អត់ចេះប្រើ Facebook លេង Facebook លេងអីទេប៉ុន្តែមករហូតដល់ពេលនេះគាត់ចេះមួយចំនួនដែលគាត់ប្រឹងប្រែងគឺគាត់ទទួលបានផលតាមរយៈការតំណតំណងនៅក្នុងសង្គមនេះគេ go digital អស់ហើយគេតំណតំណងគេ live គេថតរូប គេផគេឈិតឆាតគេដើរទៅលើក្នុងប្រព័ន្ធហ្នឹងអស់ហើយដល់ពេលយើងដែលអត់អាប់ដេតអាហ្នឹងជារឿងមួយ ដែលលំបាកមែនទែនក្នុងការឈរជើងនៅលើទីផ្សារហើយសម្រាប់អ្នកដែលមកនេះសិតតែ ជា អ្នកដែលព្យាយាមឈ្មោះឈ្មោះមែនទែនខ្ញុំសរសើរមែនទែនព្រោះពេលវេលាសម្រាប់គ្រួសារផង ពេលវេលាសម្រាប់ business នៃពេលវេលាសម្រាប់ការអភិវឌ្ឍខ្លួននេះអានឹងទន្ទឹមនឹងគ្នា100ចំពុកហើយនឹងស្វែងចំណេះ អានេះព្រោះចង់ចង់ម្នាក់ម្នាក់ត្រូវតែ ទទួលយកអាហ្នឹងជាមូលហេតុដែរដែលខ្ញុំ នៅក្នុងវិស័យអប់រំដែលវា something new វាជារឿងមួយដែលល្អសម្រាប់យើងអញ្ចឹងទោះយើងមិនចង់ក៏ត្រូវតែដើរ ចឹងហើយចាប់យកអាជីពអ្នកចង់ដើរតែម្ដងតែចឹងសៅអាទិត្យក៏ជាយាមនឹងចាប់យកឱកាសការបរិយចំណេះដឹងជំនាញនឹងយកអានឹងមកចែកម្លែកបន្តអានេះជារឿងមួយដែលនេះហើយបានតែគ្នាយើងដែលស្វិតស្វាញថែមទៀតអានឹងជារឿងដែលខ្ញុំកាន់តែសប្បាយចិត្តកន្លងមក ហើយណាមួយអនឡាញចេះទៀតណាអនឡាញអឺគាត់ណា សំណូមពរជា សំណូមពរណាខ្ញុំអនឡាញតាំងពី Covid នេះមកមានអារម្មណ៍ថាដូចយើងមិនដឹងទេជាលក្ខណៈនួយថានិស្សិតអានេះប័ណ្ណពិសោធន៍ដែលខ្ញុំបរៀននៅអនឡាញជាមួយ និស្សិត មួយចំនួនដែលគាត់នៅថ្នាក់នេះណាគាត់អឺ ទាំងការដែលគាត់ចូលរួមទាំងការដែលគាត់នេះហ្នឹងគឺគាត់អត់ទទួលយកអាបែបផែននៅ ក្នុងបរិបទថ្មីហើយគាត់ព្យាយាមចង់បានថាវាមិនដូចអាចាស់តែសម្រាប់យើងខ្ញុំជឿថានៅមានអា resistance រវាងផ្នែកចាស់និងផ្នែកថ្មីប៉ុន្តែគ្រាន់តែថាយើងជាអឺ fast mover ប្រភេទជា fast mover មានន័យថាចាប់អ្វីដែលថ្មី ហើយព្យាយាមអភិវឌ្ឍ ដើរលើចំណុចថ្មីអានេះជារឿងដែលយើងដើរបានហើយនៅក្នុងលក្ខណៈនៃការអភិវឌ្ឍជា fast mover នេះក៏យើងអាចឈានជើងចូលជា fast mover នៅក្នុង market ផងដែរអាហ្នឹងតែខ្ញុំតែងតែនិយាយដែរនិស្សិត ដែលគាត់រៀនប៉ុន្តែមួយចំនួនគាត់អត់ទេគាត់យកពេលវេលាហ្នឹងប៉ុន្តែខ្ញុំតែងតែប្រាប់គាត់ដែរថាពេលវេលាវាមានតម្លៃហើយគាត់ waste time គាត់ធ្វើអ្វីមួយដោយអត់មានគោលជំហរឬក៏គាត់អឺបដានបដោយទៅនឹងសកម្មភាពទាំងអស់ហ្នឹងធ្វើឲ្យអឺគាត់ខាត់បងពេលវេលាខាត់បងទាំងថវិកាហើយមួយចំនួនទៅក៏ស្ដាប់ទៅ មួយចំនួនទៅក៏អត់ទៅដល់ពេលខាងអឺពួកគាត់ដែលគាត់បដែបដោយ តាម ពេលវេលាហ្នឹងក៏ធ្វើឲ្យបាត់បង់ដែរហើយ ក៏ខ្ញុំទទួលរង នៅ អាការដែលយើង បរៀន ការតំណាក់តំណង two way communication វា online យើងមិនសូវមានទេចឹងមិនសូវមានចឹងប៉ុន្តែថ្នាក់យើងទៀងគួសមបន្តិចព្រោះជំនាញហើយទី1គឺជា fast mover ដែលគាត់ seek to educate ហើយមួយទៀតគឺអ្នកដែលព្យាយាមឈ្មោះឈ្មោះឈ្មោះចឹងសិតតែអ្នកស្វែងចឹងគិតថា ការតំណតំណងរយៈពេលកន្លងប្រហែល session ដំបូងមិញអឺយើងបានចែកគ្នាច្រើនដែរហើយការ two way communication រវាង ការចែកម្លែករវាង ការឆ្លើយតបមកវិញក៏ទទួលបាន ផលមួយចំនួនដែរចឹងខ្ញុំចង់ឲ្យយើងបន្តទៀតតាមានអ្វីដែលយើងអាចចែកបានណាការ ការប្រស្រ័យតទៅគ្នាអញ្ចឹងណាអញ្ចឹងអានេះវា កុំឲ្យថាខ្ញុំនិយាយតែឯងស្ងាត់ហើយអានិយាយតែឯងស្ងាត់ហ្នឹងគឺការបញ្ញាបត្តិបរៀនរាល់ថ្ងៃហ្នឹងគឺអញ្ចឹងឯងស្ងាត់នៅពេលរឿងដែលគាត់ concern មួយ គឺរឿង attendance ខ្លះចូលចុងម៉ោង ខ្លះចូលពាក់កណ្ដាលម៉ោងខ្លះចូលអីចឹងទៅចុងក្រោយគាត់ឡូបងមិនដឹងបងបាទលើ Sorry teacher ចប់ អូខេបាន6 10នាក់ឯងអូខេតោះអញ្ចឹងយើងជជែកចំណុចបន្តអាចយ៉ាងនេះតិចប៉ុន្តែចំណុចនេះពាក់ព័ន្ធគ្នាជាមួយនឹងការរៀបចំ ទៅលើ ការប្រៀបធៀបរវាង traditional ជាមួយនឹងអឺ digital អញ្ចឹងការពីដើមដែលខ្ញុំនៅ ក្នុងវិស័យអឺផ្សព្វផ្សាយផ្នែកជួជាតិព្រលឹមឡើង មានអ្នករត់កសែតមក គឺគាត់បោះតាមនយោបាយកឋាននីមួយនីមួយដែលយើងសាក់ជាវគេជាវគេជាប្រចាំខែប្រចាំឆ្នាំអញ្ចឹងគេយកមកកសែតអីក៏មកដែរហើយអង្គុយអានកសែតមើលច្រោះយកព័ត៌មានថ្មីថ្មីអានព័ត៌មានផ្សាយពាណិជ្ជកម្មអាហ្នឹងទៅហើយនឹងធ្វើ market ជាមួយនឹងបណ្ដាក្រុមហ៊ុនផ្សេងផ្សេងដែល គាត់មានបំណងចង់ផ្សាយពាណិជ្ជកម្មអញ្ចឹងអ្វីដែលជាចំណុចក្នុងការធ្វើ គឺវាមាន ការប្រែប្រួលពីដើមពីដើមធៀបជាមួយនឹងឥឡូវអញ្ចឹងឥឡូវការផ្សព្វផ្សាយគឺខុសពីមុនរាល់ media ផ្សេងផ្សេងត្រូវបាត់បង់ជាប្រភេទជា print out ជាកាសែតណាវាមានបាត់ទាំងមិនមិនថាបាត់ទាំងស្រុងទេប៉ុន្តែវានៅ មានខ្លះធៀបជាមួយនឹង digital ដែលមាននៅក្នុងប្រព័ន្ធទូរស័ព្ទក្នុងកុំព្យូទ័រយើងរាល់ថ្ងៃទាំងតាមពី medium ផ្សេងផ្សេងអាហ្នឹងវាសិតតែជាចំណុចនៃការប្រែប្រួលចឹងទន្ទឹមនឹងការប្រែប្រួលនេះក៏យើងត្រូវ update ចឹងអ្នកដែល update គឺជារឿងមួយ នៅ ក្នុងការដើរឲ្យតាន់ទៅនឹងសម័យកាលដើរឲ្យតាន់ទៅនឹងស្ថានភាពទីផ្សារអធិស្ស្រ័យ ធិស្ឋានមែនតើជោគចាំផ្លែនសំពេលតិច បាទអធិស្ឋានអឺត្រូវទៅភ្នំពេញវិញល្ងាចនេះត្រូវទៅ តាមផ្លូវតែពិតត្រូវទៅថ្ងៃនេះអធិស្ឋានឲ្យក្មួយជាប់បរៀនអញ្ចឹងអឺអឺក្មួយខលមកសួរឆាតមកសួរតាពាក់ព័ន្ធជាមួយនឹងអឺ traditional marketing pro and con យើងបានទៅចែកការពីម្សិលមិញជាមួយអ្នកគ្រូនៅ slide ទី18ណាអានេះ slide ខ្ញុំនេះក្រោយបើផ្ញើតាម PDF ដែលអ្នកគ្រូគាត់ផ្ញើវាអត់ full វាវាមើលអត់ច្បាស់អញ្ចឹងខ្ញុំបង្ហាញជា file នេះប៉ុន្តែมันខុសគ្នាទេខ្លឹមសារដូចគ្នាទេ បាទ pro and con សំដៅទៅលើចំណុចនៃគុណសម្បត្តិនិងគុណវិបត្តិរវាង traditional អញ្ចឹងចំណុចដែលយើង ចង់សួរថាតើយើងគួរអឺបំបត្តិចោល traditional ឬក៏រក្សាហើយបើតាម concept និងបទពិសោធន៍ខ្ញុំកន្លងមកពាក់ព័ន្ធគ្នាជាមួយនឹង traditional ជាមួយនឹង digital ហ្នឹងគឺទាំងពីរហ្នឹងគឺមិនអាចបោះចោលគ្នាបានភ្លាមទេហើយ traditional ក៏មិនអាចបោះបង់ចោលដែរយើង go digital ប៉ុន្តែក៏មិនអាចបោះចោល traditional ដែរ ចឹងរឿងនេះគឺនៅតែរក្សាប៉ុន្តែគ្រាន់តែចំណុចដែលយើងដើរគួរតែបថយគួរតែបថយអញ្ចឹងនៅក្នុងនេះគឺ scope នៅក្នុង traditional វាបើខ្ញុំសង្កេតមើលឃើញថាមានការចំណាយច្រើនមែនទែនហើយចំណាយពេលវេលាក្នុងការ produce ទៅលើ traditional តែសម្រាប់ទាំងគុណសម្បត្តិគុណវិបត្តិរបស់វា វាមានដូចគ្នា ណាទាំង traditional ទាំងអឺ digital សួរថាយើង សម្រេចចិត្តយកមួយណាខ្ញុំជឿថាយកទាំងពីរនៅតែប្រសើរដែរព្រោះនៅពេលដែលយើងជួបជាមួយនឹងអតិថិជន គឺយើងនៅតែមាននៅតែមាន material marketing material បែប traditional ហ្នឹងនៅតែមានដដែលអញ្ចឹងយើងមិនអាចបោះបង់ចោលទេត្រង់ចំណុចនេះដែលខ្ញុំចង់លើកឡើងហ្នឹងគឺចង់ឲ្យ នៅតែជំហររក្សា traditional មិនបោះបោះមិនបោះបង់ចោល digital សួរតើតើពេលណាគួរឬក៏មិនគួរបោះបង់ចោលនៅក្នុងនិន្នាការនៃការអភិវឌ្ឍទៅមុខទៀតបើសិនជាអតិថិជនអតិថិជនក៏ដូចជា ស្ថានភាពនៃការអភិវឌ្ឍទៅកាន់តែរីកចម្រើនកាន់តែខ្លាំងវាក៏ត្រូវពឹងផ្អែកទៅតាមប្រភេទនៃអាជីវកម្មផងដែរ ណាត្រង់ចំណុចហ្នឹងអញ្ចឹងបើសិនជាអាជីវកម្មគាត់ជាប្រភេទទ្រង់ទ្រីខ្នាតធំគាត់អាច នៅតែរក្សាណាមានអាជីវកម្មខ្នាតតូចមួយចំនួន អាចបំបត្តិទៅលើ traditional ហើយមួយទៀតថាតើយើង ត្រូវ face to face ជាមួយនឹង customer អានេះដែលជាចំណុចដែលយើងចាប់បើចម្បងទៅលើ face to face ឬក៏ទាំង online ក៏បាន both face to face ជាមួយនឹង traditional ជាមួយនឹង digital គឺយើងអាចប្រើតា media ប្រើតា brochure ដែលយើងផ្ដល់ប៉ុន្តែកតាឈិនមុខគេគឺនៅតែ digital នៅក្នុងពេលបច្ចុប្បន្ននេះអញ្ចឹងចំណុចនេះគឺជាចំណុចនេះ pro and con រវាង traditional ជាវាង traditional marketing ហ្នឹងអាចចំណុចទី1គឺ impact ណាផលប៉ះពាល់ទាំង lain ដែលយើងប្រើមានប្រសិទ្ធភាពនៅក្នុងពេលដែលយើងប្រើនេះជា blueprint សម្រាប់យើងដែរនៅក្នុងការដែលយើងប្រើទៅលើ traditional permanent ជាមួយនឹង memorable អញ្ចឹងគណៈពេលដែលយើងឃើញថាប្រយោជន៍ទាំង3រវាង traditional គឺយើងនៅតែរក្សាបានណានៅតែរក្សាបានហើយជាចំណុចដែលយើងអាច ចងចាំច្រើនហើយរាល់ material គឺយើង អាចឃើញបានណាហើយជាចំណុចដែល យើងគួរតែណាយកចិត្តទុកដាក់ដែរទៅលើ pro ទាំង3ចំណុចដែលខ្ញុំលើកឡើងនេះមាន ទី1 impactful ទី2 permanent ទី3គឺ memorable ដោយសារតែ digital ច្រើន ការវិវត្ត និងការចងចាំមានការប្រែប្រួលដែរចឹងអ្នកខ្លះគូក្បាលខ្លាំងគឺគាត់ នៅរក្សាបាន នៅចំហបានហើយព្រោះវាមានមធ្យោបាយជាច្រើនក្នុងការ ប្រម៉ែប្រមូល ក្នុងការទទួលយកហើយភាពសម្បូរបែបនោះហើយក៏ធ្វើឲ្យយើងបាត់ការចងចាំដែរមួយចំនួនណាណាហ្នឹងអញ្ចឹងចំណុចទាំងអស់នេះវា ធ្វើឲ្យ traditional មាន គុណសម្បត្តិច្រើនមែនទែនត្រង់ចំណុចទាំង impact permanent ជាមួយនឹង memorable ណា អូខេចូលដល់ con វិញ hard to measure អញ្ចឹងបែប traditional រឿងដែលយើងពិបាក គឺយើងពិបាកនៅក្នុងការវាស់វែងយើងវាស់វែងអត់បានទេក្នុងការចែកម្លែកក្នុងការប្រើ tool មួយចំនួនអញ្ចឹងតើតើយើងមិនដែរហើយចំណុចសំខាន់មួយទៀតគឺ expensive ខ្ញុំជឿថាការផ្សាយបើសិនជាយើងធៀបជាមួយនឹងការ print ឯកសារហើយជាមួយនឹងការរៀបជា banner ហើយផុសនៅក្នុង Facebook Facebook page ឬក៏ធ្វើវីដេអូណាមួយការចំណាយខ្ញុំជឿថាវាធូរថ្លៃជាងណាបែប dis បែប 3D បែប digital ដល់ពេល traditional គឺ expensive គឺ process នៅក្នុងការ print banner print leaflet print brochure ឬក៏អឺ standing អីគឺច្រើនមែនទែនក្នុងការចំណាយហើយមួយឆ្នាំមួយឆ្នាំ ក្រុមហ៊ុនមួយចំនួនដូចអឺជាចំណាយច្រើនមែនទែនហើយជាពិសេសគឺយើងសម្លឹងមើលទៅតាមបណ្ដាធនាគារដែលខ្ញុំយកចិត្តទុកដាក់ច្រើនជាងគេគឺធនាគារ ACDA ដែលគាត់ប្រើយុទ្ធសាស្ត្រយុទ្ធសាស្ត្រ marketing material ហ្នឹងពីដើមមកច្រើន តែឥឡូវនេះឃើញមានការប្រែប្រួលតិចដែរណាមានការប្រែប្រួលដែរ ចឹងចំពោះការប្រែប្រួលនេះគឺធ្វើឲ្យអឺចំណូលក៏អាចកើនឡើងហើយចំណាយថយចុះទៅលើ marketing អឺដែលយើងរៀបចំអញ្ចឹងកន្លងមកដែលខ្ញុំតាមដានឃើញមាន បណ្ដា micro អរញ្ញវត្ថុឬក៏អឺអឺ marketing institution មួយចំនួន គឺគាត់ចំណាយទៅលើ material នឹងខ្លាំងមែនទែនហ្នឹង អញ្ចឹងចំណុចនេះគឺយើងអាចកាត់បន្ថយបានបាទ no direct interaction ហើយមួយទៀតគឺអត់ផ្ទាល់ទេ គឺប្រយោលហើយការផ្សព្វផ្សាយនឹងយុទ្ធសាស្ត្រមួយចំនួនកន្លងមក ដែលឃើញឃើញចែក deflect ចែក brochure ចែកកថាបានឲ្យផ្សេងផ្សេងតាមបណ្ដា stock តាមអីវាអត់ល្អប្រហែលទេអញ្ចឹងអញ្ចឹងហើយបានខ្ញុំចោតជាសំណួរសួរថាតើ traditional marketing ជាមួយនឹង digital marketing មួយណា ដែលយើងគួរចាប់យកឬក៏ឬយើងបោះចោល traditional ហើយចាប់យកតែ digital ឬក៏យើងដើរទាំងពីរហើយដើរកម្រិតណាអានេះអាស្រ័យនឹងថិតទៅលើការ សម្រេចចិត្តរបស់ business manager ឬក៏ team management សម្រាប់ business ទាំងអស់ហ្នឹងបាទ អូខេចូលដល់ digital ម្ដង more option engage easy to measure your campaign នេះ make clever target possible នេះមួយទៀតគឺពាក់ព័ន្ធជាមួយនឹង con វិញ annoy អូខេអញ្ចឹងចំណុចនៃ digital មាន engagement measurable targeted អញ្ចឹងអា targeted ហ្នឹងគឺអាស្រ័យទៅលើតាមប្រភេទនៃ user ប៉ុន្តែបើសិនជា user វា ប្រែប្រួលណាអានឹងក៏ពិបាកដែរអ្វីដែលតែជាគុណសម្បត្តិនៅក្នុង targeting មួយមួយយើងងាយស្រួល target មែនប៉ុន្តែ user នៃការប្រើប្រាស់នៅក្នុងបរិបទយើងរៀងពិបាកបន្តិចដែលមួយរយៈក្រោយនេះ Facebook គាត់រឹតរឹតបន្ទឹងរឹតបន្ទឹងទៅលើការដូរឈ្មោះ user ឲ្យមានការប្រែប្រួលទៅដាក់ឲ្យឲ្យមាន ID card ណា National ID card ហ្នឹងគឺ ទៅ apply ទៅអីផ្សេងផ្សេងអាហ្នឹងដែលយើងងាយស្រួលក្នុងការប្រើអញ្ចឹងបើសិនជា បុគ្គលដែលគាត់អឺប្រើប្រាស់ account ហ្នឹងមិនជាក់លាក់គឺអត់មិនដូរឲ្យទេអានេះជា ចំណុចដែលគាត់ព្យាយាមចង់បានទិន្នន័យពិតប្រាកដព្រោះទិន្នន័យរបស់គាត់មិនប្រកាស100%ទេព្រោះ user cheat តាំងថ្ងៃខែឆ្នាំកំណើត cheat តាំងពីឈ្មោះ តាំងពី name តាំងពីអីផ្សេងៗទាំងអស់អានេះជាចំណុចដែល គាត់ត្រូវទៀមទាណាចំណុចគុណវិបត្តិរបស់ Facebook គឺចំណុចចំណុចហ្នឹងនៅក្នុង social media ក៏ដោយនៅក្នុង Google ក៏ដោយ user គឺ cheat បើសិនជាគាត់ព្យាយាមអ្វីដែលគាត់ធ្វើអ្វីដែលគាត់ព្យាយាមគឺច្រោះតិន្នន័យរបស់គាត់នៃព័ត៌មានទាំងអស់ហ្នឹងឲ្យចាក់លក្ខកាន់តែស៊ីជម្រៅអញ្ចឹងរឿងដែលគាត់ធ្វើបានគាត់ទៀមទីឲ្យមាន national identity card អាហ្នឹង ប៉ិនបើគាត់យកតាមចំហអានោះវាពិបាកវាប៉ះពាល់ទៅលើ user ទាំងទាំងមូលព្រោះគាត់ទទួលបានផលប្រយោជន៍ពី user នឹងដែរហ្នឹងអញ្ចឹងជារឿងដែលគាត់ត្រូវតែគិតចឹងចំណុចនៃការ target ដែលយើងអាច target បាន វាងាយមែនប៉ុន្តែក៏មិនទាន់100%ដែរការវាស់វែងយើងអាចវាស់វែងបានទៅតាមនឹងផ្អែកទៅលើ target នីមួយៗដែលយើងចង់បានហើយនឹងការតំណងផ្ទាល់ នេះរឿងនេះដែលខ្ញុំក្នុងចំណោមគុណសម្បត្តិរបស់ digital ទាំង3នេះគឺខ្ញុំគិតថាចំណុចនេះដែលប្រសើរជាងគេមានន័យមានន័យថាជាអតិថិជនដែលយើងអាចផ្សារភ្ជាប់តំណែងបានភ្លាមជជែកទៅត្រូវគាត់ទិញទិញត្រូវមិនទិញអាហ្នឹងក៏យើងដឹងភ្លាមដែរនេះជាចំណុចតែ digital ដែលយើងផ្សារភ្ជាប់ជាមួយនឹង engagement ណាជារឿងដែលល្អបាទសម្រាប់ con វិញគឺនេះ annoy អាណ້ອຍមែនតើចំណុចដែលយើងសង្កេតឃើញដូចអ្នកគ្រូបានជជែកនិយាយការពីម្សិលមិញដែរពាក់ព័ន្ធជាមួយនឹងតាំងពី social ក៏ដោយតាំងពីវីដេអូក្នុង YouTube ក៏ដោយតាំងពី Facebook ក៏ដោយតាំងពី website ក៏ដោយគឺអណ້ອຍអណ້ອຍតាមរយៈ digital អញ្ចឹងសួរថាយើងគួរធ្វើម៉េចអញ្ចឹងចំណុចទាំងអស់នេះ គឺយើងមិនអាចជៀសបានទេដោយសារអី នេះសាក់អា load មកហ្នឹងក៏ជា business អាដើរនៅលើទីផ្សារដែលកំពុងតែពេញនិយមហ្នឹងក៏ព័ត៌មានដែលយើងកំពុងតែរកហ្នឹងក៏ជា business យើងខ្លួនឯងកំពុងក៏ស្ថិតនៅក្នុងចំណោមនឹងដែរអញ្ចឹងជៀសមិនរួចទៅលើ ad នេះនេះយើងគ្រប់ផ្នែកគ្រប់ច្រកដល់ពេលយើងសម្លឹងមើលទៅលើ មេរៀនបន្តបន្តនិយាយពី revenue model អានឹងយើងដឹង ថាអូខេប្រភពចំណូលដែលអាចចូលមកបាន ជាចំណុចណាខ្លះនៅពេលដែលយើងឃើញប្រភពចំណូលនេះហើយយើងគួរយើងយើងចាប់អារម្មណ៍ទៅលើអឺ ad ឬក៏ពេលខ្លះសบายចិត្តដោយសារមាន ad ជាទូទៅបើសិន ជាយើងបង្កើតអឺ blog បង្កើតជា website បើមាន ad ច្រើនកាន់តែសบายចិត្ត ដូច fresh new តែខ្ញុំបាន ខាងនិយាយខាងដើម fresh new អញ្ចឹង fresh new ប្រភពចំណូលរបស់វាមានច្រើនមានច្រើនទី1 local ad ការផ្សាយពាណិជ្ជកម្មនៅក្នុងតំបន់អញ្ចឹងក្នុងតំបន់របស់យើង គឺយើងទៅតំណាក់តំណងផ្ទាល់ឲ្យ marketer ចុះទៅផ្សព្វផ្សាយបន្តដើម្បីឲ្យពួកគាត់ផ្សាយពាណិជ្ជកម្មនៅក្នុង page គ្រាន់តែ web page page ខាងដើមខាងលើណា front page ហ្នឹងក៏មួយខែក៏3 4000ដុល្លារដែរអាហ្នឹងបើផ្លឹបចេញមកមានអា load មាន អា pop up ក៏មាន មានអានៅ ខាងស្ដាំក៏មាន នៅ អាខាងឆ្វេងក៏មានណាខាងលើក៏មាន ខាងក្រោមក៏មានណានៅក្នុង content អឺនេះហ្នឹងមាន មួយមួយអញ្ចឹងគ្រាន់តែជ្រក់នៅក្នុង local នេះមួយគឺយើងអាចរកចំណូលបានច្រើនទី1 ទី2មាន Google AdSense ដែលយើងអាច apply បាននៅក្នុងនោះនោះ ad នេះណាខ្ញុំនិយាយ ad ណានិយាយត្រួសត្រួសខាងដើមសិនបាទជាចំណុចដែលយើងអាចទទួលបានប្រាក់ចំណូលចំណុចហ្នឹងអញ្ចឹង digital សម្រាប់វាគុណវិបត្តិប៉ុន្តែបែរជាទទួលបានផលច្រើនតែយើងនិយាយក្នុងន័យជាបរិបត្តិជា customer បើ customer គាត់ boring តែបើយើង ជា business owner គួរតែសប្បាយចិត្តដែរនេះចំណុចនេះអូខេចំណុចដែលវាពិតប្រកប maintain នៅក្នុងការដែលដំណើរការទៅលើ digital marketing គឺនេះ less permanent វាអត់ permanent ទេ វា permanent វានឹង scroll ទៅរហូតយូរយូរវាបាត់ទៅវិញហើយចំណុច មួយទៀតគឺវា level រហូតណា constantly evolving អានេះគឺសំដៅទៅលើពាក់ព័ន្ធគ្នាជាមួយនឹងការរំខានអញ្ចឹងពេលខ្លះខ្ញុំធុញដែររឿង digital ហ្នឹងបើយើងទុក digital មួយឡែកទុក computer មួយឡែកទុក phone មួយឡែកដូចមានអារម្មណ៍ថាដូចជា enjoy ជាងតែនៅពេលដែល level តែរឿងការងារហ្នឹងច្រើនអញ្ចឹងអា ការដែលយើងរវល់ចុចតែទូរស័ព្ទអាហ្នឹងវាធ្វើឲ្យយើងមានបញ្ហាដែរអញ្ចឹងត្រង់ចំណុចនេះអញ្ចឹងហើយបានថាប្រទេសរីកចម្រើនកាន់តែខ្លាំង stress កាន់តែខ្លាំងអាហ្នឹងរឿងផ្សេងមួយទៀតបានថាគាត់ថាជាចំណុចដែលជាអត្តពលទៅលើតាមរយៈ digital marketing ដែរអូខេបាទចូលដល់ចំណុចទី4 why we need digital marketing មាន reason ចំនួន10 មានច្រើនយើងអាចបថយក៏បានណាបថយក៏បាននេះហើយប៉ុន្តែខ្ញុំលើក10ដែលគិតថាវា មានសក្តានុពលដែលអាចយកមកជជែកនិយាយបានទេមកជន់គ្នាទៀត multimedia អូខេអញ្ចឹងអឺចំណុចទាំងអស់នោះមានបាទ reason reason ទាំង10ដែលយើងត្រូវយកមកអាច affordability mobile access flexibility នេះជាចំណុចដែលយើងគួរតែដើរទៅលើទីផ្សារ expansion ការព្រីក multimedia មានន័យថា ជាចំណុចដែលយើង អាចដើរគ្រប់មធ្យោបាយប្រើ track ប្រើ tool ណាដែលយើង អាចធ្វើទៅបាន interactivity interactivity ការផ្សាយការតំណងការប្រតិកម្មរវាងការឆ្លើយតបលឿនលឿនភ្លាមភ្លាម អានឹងយើងយកចំណុចវិជ្ជមាន tracking ការតាមដាន authority influencer engagement ណាអញ្ចឹងចំណុចនេះគឺជាចំណុចដែលយើងថា head ផលចង់មិនចង់ក៏យើងត្រូវតែដើរនៅលើទីផ្សារដើរនៅលើទីផ្សារដើម្បីចាប់យកឱកាសហ្នឹងគ្រប់គ្នា ដែលគាត់អាចយកបានដោយសារអីវា affordable តម្លៃតម្លៃមួយចំនួនឥឡូវការបង្កើត app ការបង្កើត website ការទិញគឺជាងធូរថ្លៃណាហើយនៅក្នុងនេះមាន IT solution ម្នាក់ពីរនាក់ដែរអញ្ចឹងអាចគាត់អាចផ្ដល់ប្រឹក្សាបន្ថែមគាត់អាចលក់សេវីសរបស់គាត់នេះជាចំណុចដែលគាត់ចង់បង្កើត app គឺអាចហើយ app ហ្នឹងអាចរលុយរកចំណូលបានដែរណារកចំណូលបានដែរ app អញ្ចឹងចំណូលដែលអាចយកបាន តាំងពីក្នុង app ព្រោះ ដោយដែលខ្ញុំបាននិយាយមួយខាង Barista ហ្នឹងបើសិនជាគាត់បង្កើត app ក្នុងការបង្ហាញ ពីជំនាញនិងទេពកោសលរបស់គាត់ក្នុងការលក់របស់គាត់បានចំណូលបានចំណូលតាមរយៈ app ការផ្សាយពាណិជ្ជកម្មនៅក្នុង app ណាការផ្សាយពាណិជ្ជកម្មនៅក្នុង website គាត់នេះបាននេះជារឿងដែលគាត់ អាចធ្វើបាន develop ខ្លួនឯងហើយអត់ចាំបាច់មាននេះជួលតែខាងខាង solution មួយដែលគាត់ ប្រឹក្សាតិចទៅ អាចទទួលបានផលណាជំនាញទេពកោសលរបស់យើងហ្នឹងជាចំណុចនៃ affordable អញ្ចឹង mobile access ហ្នឹងគឺគឺជាចំណុចដែលគ្រប់គ្នាគាត់កំពុង តែដំណើរការហើយខាងយើង គឺដំណើរការ1ឆ្នាំ2ឆ្នាំកន្លងមកនេះគឺស្ទុះមែនតើរឿង mobile app ហ្នឹងតាមរយៈអឺ mobile access ហ្នឹងអញ្ចឹងចំណុចនៃ mobile access ហ្នឹងគឺជំរុញឲ្យការបង្កើត app ហ្នឹងកាន់ច្រើន ណា flexibility អាចបត់បែនគ្រប់ស្ថានភាព expansion ការបរិយាយជាដើមអូខេអញ្ចឹងសរុបរួម សម្រាប់ reason នេះគឺ ជា reason ដែលយើង អាចឈានជើង បានហើយជាការសម្រេចចិត្តរបស់បងប្អូនយើងដែលទទួលយកជំនាញចំណេះហើយចាប់យកឱកាសខ្លួនឯងបាទចូលដល់ចំណុចបន្ត retail e-commerce sale worldwide នេះជា reason បន្តណា reason បន្តថាហេតុអីបានយើងអាចចង់ go digital នេះគ្រាន់តែស្រង់របាយការណ៍ពីបណ្ដា social បណ្ដា website នៅក្នុង digital នេះគឺបានទទួលបានព័ត៌មានមកពីឆ្នាំ2014ដល់ឆ្នាំ2024គឺជាចំណុចដែលយើងគួរតែយកចិត្តទុកដាក់ដែរហើយ ឱកាសនេះយើងទទួលបានចំណេះដឹងដែរណាពីឆ្នាំ2014មកគឺ e-commerce sale នៅក្នុងពិភពលោក មាន តែបរិមាណប្រមាណទេ1.1 billion នេះណា1.3 billion ដេញឡើង រហូតហើយការព្យាកររហូតដល់ឆ្នាំ2024ឡើងរហូតដល់6 billion ណាពាន់លាននេះជាចំណុចដែលយើងគួរតែ ហើយខ្ញុំនឹងបង្ហាញទិន្នន័យផ្សេងផ្សេងទៀតនៅខាងក្រោយ ពាក់ព័ន្ធជាមួយនឹងបរិបទយើងប៉ុន្តែ ខាងយើងដោយសារតែមិនទាន់ជាក់លាក់100%ទេប៉ុន្តែព័ត៌មាន មួយចំនួនយើងអាចចូលមកប្រើការបានអូខេអញ្ចឹងនេះគឺជាហេតុផលសម្រាប់ការលក់យើង go ទៅ digital បន្ថែម គឺតាមរយៈអឺមើលឃើញស្ថានភាពពិភពលោកដែលគេវាស់វែងទៅលើតន័យទាំងអស់ហ្នឹងបាទ សម្រាប់អាស៊ី internet use population statistic data and facebook data នេះចឹងនៅក្នុងអាស៊ី population នៅក្នុង ឆ្នាំ2021 year 2021 population internet user year 2000 internet user នៅក្នុងឆ្នាំ2021ត្រឹមខែ6ថ្ងៃទី30ខែ6ហ្នឹង មើលហើយបរិបត្តិប្រទេសកម្ពុជាយើងប៉ុណ្ណេះប្រជាជន16លាន16លានចុច9ហើយអ៊ីនធឺណិតដែលប្រើប្រាស់នៅ ក្នុងឆ្នាំ2021ខែត្រឹមខែ6នេះ12លាន12លានអានេះនៅក្នុងការប្រើប្រាស់នេះជាតិន្នន័យហើយសម្រាប់ប្រទេសចិនវិញនេះអ្នកប្រើប្រាស់ ចឹងនៅក្នុងបណ្ដាអាស៊ីនេះគឺ Facebook ដែលយើងប្រើ Meet នៅក្នុងឆ្នាំ2021នេះសម្រាប់ Facebook ហើយ Facebook សួរថា Facebook នៅក្នុងចិនបិទឆៃណាឆៃណាបិទប៉ុន្តែនៅតែមានអ្នកប្រើប្រាស់ភាសាអីមានក្រុមហ៊ុនគាត់ណាថាគេបិទនេះគឺដើម្បី control រាល់អឺបណ្ដាអឺឈ្មួញ បណ្ដាក្រុមហ៊ុនឬក៏គេចង់ take control តែម្ដងសម្រាប់ admin ដូចតែខ្ញុំនិយាយចឹងថាវាគុំនេះគុំនេះចឹងដល់ពេលដែលការប្រើប្រាស់ណាមួយដែលអាចទប់ស្កាត់បានឬក៏ track គេចាប់ដើមកែសម្រួលដោយមួយរយៈនេះចិនបានបិទទៅលើប្រព័ន្ធ digital មួយនៅក្នុងនោះគេហៅថា mining mining gold នៅក្នុង cryptocurrency នឹងចិនបិទដោយសារវាឃើញថាវា បាត់បង់សេដ្ឋកិច្ចចំណូលមួយចំនួនតាមរយៈហ្នឹងហើយវាប៉ះពាល់ទៅលើបញ្ហាអឺ supply ការផ្គត់ផ្គង់ផ្នែក electronic supply ចឹងចំណុចហ្នឹងគឺជាការប្រើប្រាស់ណាការប្រើប្រាស់ដែលយើងអាចមើលបាននៅក្នុងខែ Facebook សម្រាប់អានេះ internet user អានេះ Facebook ចឹងយើងមើល Facebook នៅក្នុងខែថ្ងៃខែ6ថ្ងៃទី30ដូចគ្នាអញ្ចឹងប្រទេសកម្ពុជា Facebook ដូចគ្នាជាមួយនឹងការប្រើប្រាស់អ៊ីនធឺណិតចឹងអ៊ីនធឺណិតការ ប្រើប្រាស់មាន3លានអឺតិន្នន័យនេះ ជាទូទៅបាទមាន គ្នាយើងសួរបាទអញ្ចឹងតិន្នន័យនេះអឺ ខ្ញុំដកស្រង់យកចេញពីក្នុងអ៊ីនធឺណិតហ្នឹងដែរទេស្រង់មានទិន្នន័យនេះហើយអាចជឿទុកចិត្តបានចន្លោះសម្រាប់ខ្ញុំវិញគឺជឿទុកចិត្តបានចន្លោះពី70ទៅ80ទៅ90%มันអាចទាំងស្រុងទេប៉ុន្តែជាមូលដ្ឋានយើងដែរសម្រាប់ការវិភាគហ្នឹងអញ្ចឹងចំណុចដែលជាក់លាក់មែនតែនទិញទិញទិន្នន័យហ្នឹងណាទិន្នន័យព្រោះ ស្ថាប័នគេគេព្យាយាមធ្វើ research គេព្យាយាមប្រមូលដើម្បី ស្រង់ហើយដូច Facebook មិនមែនថា Facebook អត់នេះ Facebook លក់តិន្នន័យរបស់យើងណា Facebook រាល់ប្រភេទដែល user ផ្សេងផ្សេងគេប្រម៉ាយប្រមូលនៅក្នុង server របស់គេគេលក់អាទាំងអស់ហ្នឹងគេច្រោះបានហើយក្រុមហ៊ុនមួយចំនួនចាប់តាមទិញច្រោះទិញច្រោះទិញច្រោះយកមកហើយនៅក្នុងហ្នឹងក៏ដូចគ្នាចង់ទិញទិញ Facebook ទិញតិន្នន័យពី Facebook ចង់ដឹងចង់ដឹងថា បណ្ដាប្រភេទដែលគាត់បង្កើតអាជីវកម្មអីគេច្រើនជាងគេ នៅក្នុងហ្នឹងអាចទិញពី Facebook បានហ្នឹងគេលក់បានហ្នឹងរមមធ្យោបាយទិញហ្នឹងគាត់ថាខ្ញុំដឹងប្រភពព័ត៌មានថាវាមានការលក់បានប៉ុន្តែមធ្យោបាយទិញមិនទាន់ដឹងនៅឡើយទេហើយក៏មិនទាន់ទុកចិត្ត100%ដែរដោយសារអីតិន័យរបស់វាមានបរិមាណខ្លះ ឬក៏អាចយកមកនិយាយបើគេញែកបាន active និង inactive page ដែល register ថាគាត់ នឹងលក់អីស្ថិតនៅក្នុង category មួយណានៅក្នុងការបង្កើតទិន្នន័យអញ្ចឹងគាត់ស្រង់ទិន្នន័យមកវាគួរតែជាក់លាក់មួយចំនួនដែរដែលយើងអាចយកមកអឺបាននៅក្នុងបរិបទក្នុងប្រទេសកម្ពុជាយើងមាន Facebook page ចំនួនប្រមាណ page ហើយស្ថិតនៅក្នុងវិស័យណាខ្លះដែល popular ដែលគេពេញនិយមជាងគេ អាហ្នឹងតិន័យហ្នឹងគឺយើងអាចចូលមកបានប៉ុណ្ណឹងអាចស៊ីថ្លៃដែរតិន័យហ្នឹងព្រោះតិន័យហ្នឹងវាជាចំណុចមួយដើម្បីប្រម៉ែប្រមូលព័ត៌មានហើយនឹងធ្វើការសម្រេចចិត្តក្នុងការវិនិយោគក្នុងការបើកអាជីវកម្មក្នុងការវាយលុកទីផ្សារអានេះជារឿងដែលអឺយើងត្រូវធ្វើដែរហុងកុងឥណ្ឌូនេស៊ីឥណ្ឌាជប៉ុនអញ្ចឹងនៅក្នុង នេះមួយមួយ slide ហ្នឹងគឺ មានចាប់ពី A គឺដែលគូផ្ដោតសំខាន់ខ្ញុំផ្ដោតសំខាន់ខ្លាំងគឺប្រទេសកម្ពុជាយើងដែលមានប្រើណា population connect ហើយ internet user នៅក្នុងឆ្នាំ2000គឺតែ6000ទេណា6000ទេហើយរហូតមកដល់ឆ្នាំនេះប៉ុណ្ណេះគិតទៅប្រមាណ200គិតជាអាស៊ី0.4%អឺ penetration population អានេះពាក់ព័ន្ធជាមួយនឹងនិន្នាការជាមួយនឹងប្រជាជន គឺមាន73%ហ្នឹងឃើញថាការប្រែប្រួលអ៊ីនធឺណិតយើងប្រើប្រាស់ក៏ដូចជាប្រើប្រាស់ Facebook គឺដូចគ្នាអញ្ចឹងពេលដែលប្រើអ៊ីនធឺណិតគាត់ប្រើ Facebook តែម្ដងនេះហើយជាចំណុចដែលយើងឃើញថាដោយខាងលោកអឺវិចិត្រគាត់លើកឡើងគាត់និយាយថា វា popular ទៅលើ Facebook ស្រុកខ្មែរយើងណាគេនាំគ្នាជេគេនាំគ្នាអីផ្សេងផ្សេង គឺតាមនឹងចាក់ស្ដែងបាទរហូតដល់ Facebook មានកំណើននៃការអ្នកប្រើប្រាស់ច្រើន អាហ្នឹង popular មែនតែបើសិនជាយើងបានទិញទិន្នន័យពី Facebook មកទៀតល្អចំណុចហ្នឹងណាទិញទិន្នន័យពី Facebook មកពីអឺ category របស់ប្រភេទអាជីវកម្មចឹងច្រកប្រហោងហ្នឹងគឺយើងអាច រវាង gap ហ្នឹងគឺយើងដឹងព័ត៌មានហ្នឹងយើងអាចអឺវាយលុបទីផ្សារបានឬក៏ create new business អូខេសម្រាប់អ្នក ប្រើប្រាស់អ៊ីនធឺណិតផ្ទាល់នៅក្នុងប្រទេស កម្ពុជាយើងនេះ individual using internet of population ឆ្នាំ2020មានប៉ុណ្ណេះអឺឆ្នាំ2000អឺកម្ពុជាឆ្នាំ2019មានប៉ុណ្ណេះ នេះឡើងឡើងមកដល់នេះណាប៉ិនមិនមែនឃើញអានេះទៀបនៅនេះទេដោយសារតែកន្លែងនេះវាអត់បង្ហាញវាគៀកពេកអ៊ីនធឺណិតទិន្នន័យដែលស្រង់ពីគេមកវាពិបាកបន្តិចតែចង់បញ្ជាក់ថានៅក្នុងឆ្នាំ1919អឺអ្នកប្រើប្រាស់អ៊ីនធឺណិតផ្ទាល់ខ្លួនណា individual using internet ហ្នឹងមាន78.273 ដល់ឆ្នាំ2020វាឡើង ដល់78.8នេះ2020នេះនេះតន័យហ្នឹងណាអញ្ចឹងវាកើនអានេះគឺជា សន្ទុះនៃការប្រើប្រាស់អ៊ីនធឺណិតស្ទុះមែនតើតាំងពីឆ្នាំ2010មកមិនសូវមានអ្នកប្រើណាអត់មានទេ2011ស្បែកតិចតិចតិចតិចឡើង2012 13ដល់កំហុកខ្លាំងនៃចាប់5 14 15ស្ទុះឡើង16 17រហូតទៅដល់នេះ គម្លាតរវាង ការប្រើប្រាស់ភាគរយការប្រើប្រាស់នៅក្នុង ពីពី30%ជាងរហូតទៅដល់60%ជាងនៅ ក្នុងឆ្នាំ1919អេ18ហើយបន្តឡើងរហូតទៅដល់ឆ្នាំ2019នេះនេះ2019ហើយបើតាមតិន័យជាក់ស្ដែងក្នុងពេលសម័យ Covid មកដល់នេះចូលដល់សម័យ Covid តែម្ដង2020ណា 2019 2020អញ្ចឹងតិន្នន័យនេះប្រហែលជាហក់ឡើងបន្តទៀតតាមការព្យាករណ៍នៃកំណើនហ្នឹងគឺកើនបន្តទៀតសម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិតដែលចាស់ចាស់ពីមុនមកឬក៏វ័យមួយចំនួនដែលគាត់អត់ប្រើប្រាស់ដល់ពេល Covid គឺគាត់ត្រូវការទំនាក់ទំនងអានេះជារឿងដែលអភិវឌ្ឍកាន់តែខ្លាំងហើយមធ្យោបាយផ្នែកមួយចំនួនដែល go online ចាប់ផ្ដើម go ខ្លាំងមែនទែន Okay, internet user in Cambodia. ចូលដល់ចំណុចបន្តអញ្ចឹងនៅក្នុងបរិបទប្រទេសកម្ពុជាយោងតាមទិន្នន័យមួយចំនួនដែលខ្ញុំបង្ហាញនៅលើអេក្រង់នេះ internet user in Cambodia នៅក្នុងចំណោម8.1 million internet user in Cambodia ក្នុងឆ្នាំ2021អាហ្នឹងប្រភពផ្សេងទៀតណាព្រោះដោយសារតែប្រភពទិន្នន័យនេះมันអាចបោះស្ទង់100%ឲ្យជាក់លាក់ទេ អញ្ចឹងខ្ញុំយកពីប្រភពផ្សេងគ្នាយកមកបង្ហាញបន្ថែមថាវាមានសន្ទុះវិជ្ជមាននិយាយទៅភ្លើងខៀវដែលយើង អាច go digital បាននេះជាហេតុផលដែលខ្ញុំចង់យកមកបង្ហាញអ្នកទាំងអស់គ្នាឲ្យឃើញទាំងអស់គ្នា បាទអញ្ចឹង8.86 million internet user នៅក្នុងប្រទេសកម្ពុជា នៅក្នុងឆ្នាំ2000ណាមករា2001នេះឃើញមានកើនណា number of internet user increased by 1 million វា14% increase រវាងឆ្នាំ2000ជាមួយនឹង2001 2000ឆ្នាំ20 21ហើយនេះ internet penetration in Cambodia នេះ stood at 52%នេះសិតតែជាចំណុចដែលយើងយកចិត្តទុកដាក់តែអូខេការប្រើប្រាស់ internet មានកំណើនព្រោះទូរស័ព្ទអ្នកខ្លះមិនប្រើតែមួយណា ដូចយើងយ៉ាងហោចក៏ពីរដែរអញ្ចឹង user បុគ្គលម្នាក់គាត់ប្រើទូរស័ព្ទមួយការពិតតិន្នន័យហ្នឹងក៏នៅតែមិនទាន់ជាក់លាក់100%ដែរនឹងយើងគិតថាមនុស្សម្នាក់ខោតមួយបើយើងរាប់អឺ mobile device អាហ្នឹងល្អនេះជាតិន្នន័យដែលយើងគួរតែរាប់ដែរបុគ្គលម្នាក់គាត់មានទូរស័ព្ទចំនួន2យើងគិតជាមធ្យមណា ហើយគាត់ប្រើប្រាស់អីខ្លះចំណុចហ្នឹងអញ្ចឹងទូរស័ព្ទគាត់សិត smartphone ហ្នឹងអត់អានេះត្រូវត្រូវគិតទៅលើចំណុចហ្នឹងបន្ថែមបាទ social media statistic social media statistic for Cambodia ផ្នែកប្រព័ន្ធ social វិញថានៅ ក្នុងប្រទេសកម្ពុជាយើង មានប្រមាណច្រើនតាមតន័យ នេះមកគឺបង្ហាញថាមាន12លានដែលប្រើទៅលើ social media នៅក្នុងឆ្នាំ2021 number increase បាយ3% 3.3%ណាស្មើនឹង3.3 million ស្មើនឹង24%រវាងឆ្នាំ2020ទៅ2021 ហើយគេប្រៀបធៀបប្រភេទ number of social media ដែលគាត់ប្រើជាមួយនឹងប្រជាជន នៅក្នុងនេះគឺ71%និង71%ធៀបមួយនឹងប្រជាជនហ្នឹងអូខេនេះជារឿងដែលយើងអឺគួរតែស្វែងយល់បន្ថែមហើយអាចមើលតាមដានព័ត៌មាននេះហើយខ្ញុំមិនខ្ញុំមិនអះអាងថាទិន្នន័យនេះ100%ថា accurate ទេ បាទគ្រាន់តែថាបញ្ជាក់ថាយើងអាច ជាមូលដ្ឋានរបស់យើងក្នុងការព្យាករបន្ថែមឬក៏ជាព័ត៌មានសម្រាប់យើង នៅក្នុងការអភិវឌ្ឍអឺទិសដៅជំនាញបាទ mobile connection ការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទដោយតែខ្ញុំបាននិយាយមិញម្នាក់ប្រើទូរស័ព្ទទាំងហោច2អញ្ចឹងនៅក្នុងនេះអឺមាន 21ប្រជាជនយើង មានតែ16លានទេណាហើយ mobile connection មាន21លានចុច18នៅក្នុងឆ្នាំ2021ហើយអាហ្នឹងក៏មិនតាន់ជាក់លាក់ដែរហើយបើយើងគិតតែមើលប្រព័ន្ធសេវាយើងមើលប្រព័ន្ធប្រភេទ mobile connection មានប្រព័ន្ធសេវាអីខ្លះអានេះវាជាចំណុចដែលយើងត្រូវស្វែងយល់ដែរ មាន តាំងពី smartphone មានតាំងពី cell card មានតាំងពី smart ណា3ហ្នឹងចម្បងខ្លាំងមែនទែនហើយម្នាក់ម្នាក់អាចមាន smart ផងមាន smartphone ផងមាន mo detail ផងមាន cell card ផង3ខ្លះមែនពីមុនមកថាអ្នក SIM 2 SIM 2 SIM 2ឥឡូវ SIM 13ណោះហ្នឹង user 3ទូរស័ព្ទ3ឬអាចទូរស័ព្ទ1ប៉ុន្តែអឺស៊ីម2ក៏មានបាទអានេះដែលជាចំណុចហើយខ្ញុំអាចគិតថាវា បានត្រូវលើសនឹងទៅទៀតព្រោះ user យើង ម្នាក់ម្នាក់ច្រើនមែនតើអញ្ចឹងតិន្នន័យអឺត្រូវតែគិតឲ្យបានច្បាស់ចំណុចនេះណាព្រោះមានអ្នកប្រើប្រាស់ច្រើនប៉ុន្តែវាជាមូលដ្ឋានសម្រាប់យើង នឹងយើងគ្រាន់តែថា16លានអ្នកអ្នកប្រើប្រាស់ទូរស័ព្ទលើសឬក៏ mobile connection សម្រាប់អ្នកយើងគិត SIM អាហ្នឹងណា mobile connection គិតទៅលើ SIM SIM នេះអ្នកប្រើប្រាស់មានទូរស័ព្ទគាត់អាចមានទូរស័ព្ទ2ប៉ុន្តែ SIM 4ក៏មាន SIM 3ក៏មានណាឬក៏ SIM 2ក៏មានអាហ្នឹងអញ្ចឹងការប្រើប្រាស់នេះគឺជាកត្តាមួយដែលយើងអាចជ្រៀតចូល increase នៅក្នុងឆ្នាំនេះ increase 20 21គឺ increase 9%នេះ0.9% 0.9អត់បាន1%អធិស្ស្រ័យបាន1%ទេណាហើយ number of mobile connection in Cambodia នៅក្នុងឆ្នាំនេះ was equivalent ប្រហែល ជាប៉ុណ្ណេះភាគរយធៀបជាមួយនឹងប្រជាជនអញ្ចឹង125% 0.8 125.8%បើធៀបជាមួយនឹងប្រជាជនវាលើស លើសប្រជាជនប្រជាជនយើងតា16លានអ្នកជាងទេណាដែលគេខោនក្នុងតិន័យថ្មីថ្មីកន្លងមកនេះហើយការប្រើប្រាស់គឺវាលើសពី ចំនួនប្រជាជនទៀតយ៉ាត់ឆ្ងល់កន្លែងហ្នឹងណាខ្ញុំបញ្ជាក់ឲ្យថាទូរស័ព្ទ2ទូរស័ព្ទ3ស៊ីម2ស៊ីម3គឺ នៅក្នុងហ្នឹងទាំងស៊ីមក្រុមហ៊ុនស៊ីមស៊ីមខ្លួនឯងផងណាស៊ីមខ្លួនឯងផងស៊ីមក្រុមហ៊ុនផងអាហ្នឹងវាច្រើន អូខេបាទអឺលោកលោកគ្រូចំណុចនេះខ្ញុំសូមមានអឺចំនួនមួយលោកគ្រូបាទអឺនេះយើងយើងដឹងទិន្នន័យហ្នឹងជាជាចំនួនសរុបនៅក្នុងប្រទេសប្រទេសកម្ពុជាយើងទាំងមូលប៉ុន្តែបើសិនជាយើងចង់បាន more detail ដូចជាតាមបណ្ដាខេត្តអីតើអាចមាននេះលោកគ្រូ ទិន្នន័យហ្នឹងมันអត់ទេប៉ុន្តែពិបាករកបន្តិចខ្ញុំព្យាយាមរកឲ្យដល់ទាំងអស់និយាយទៅក្នុងមុនពេលដែលខ្ញុំស្រាវជ្រាវទៅលើខុសនេះ គឺខ្ញុំស្រាវជ្រាវខ្លាំងទៅលើទិន្នន័យហ្នឹងមែនតើហើយវាមានសារៈសំខាន់អញ្ចឹងទិន្នន័យមួយចំនួនអាចទិញបានទិន្នន័យមួយចំនួនទៀតมันអាចទិញបានទេលក្ខហើយប្រប្រព័ន្ធព័ត៌មានហ្នឹងគឺវាមានប្រភពបើនិយាយពី លក្ខខណ្ឌនៃការប្រើប្រាស់ ដូចយើងអាចទៅតំណងជាមួយនឹងក្រុមហ៊ុនគេប្រហែលជាអាចតែទាំងតតំណងទាំង3ក្រុមហ៊ុនបានបានអាចយកមកវាស់វែងបានប៉ុន្តែគេមាន policy របស់គេហើយ policy ហ្នឹងក៏ជាចំណុចមួយដែលយើងត្រូវយកចិត្តទុកដាក់ដែរពេលខ្លះដូច Facebook ចឹង policy ទៅលើ user គឺរក្សាការសម្ងាត់ ប៉ុន្តែវាយកទៅលក់ដោយសម្ងាត់យើងមិនដឹងយើងរាល់ថ្ងៃសម្រាប់ជា user នៅក្នុងការបង្កើត នៅក្នុងការបង្កើត user យកមកតំណងយកមកអីក្នុងសង្គមយើង enjoy ជាមួយយើងអឺបុគ្គលគ្រប់រូបទាំងស្ទាវទាំងយុវចាស់យុវជនយុវតីអីផ្សេងផ្សេងគាត់ថតផុសគាត់ share គាត់អីផ្សេងផ្សេងអានេះជារឿងមួយល្អជា active account មែនតើទៅលើអ្វីដែលគាត់ធ្វើហើយ វាជាអត្ថប្រយោជន៍កាន់តែខ្លាំងសម្រាប់ Facebook ចា៎ហើយគេយកព័ត៌មានទាំងអស់នោះវាតាមដានហើយយើងឃើញលើតមករយៈហ្នឹងឃើញ Facebook វាលើតមកពេលយើងបើកណាធ្លាប់ស្គាល់ page ហ្នឹងអត់លេខទូរស័ព្ទហ្នឹងជាលេខទូរស័ព្ទរបស់ page ហ្នឹងទេអវាដាក់តែមួយចំនួនពីរចំនួនយើងចុចទៅបើថាពិតមែន yes ទៅអូខេយើងវាធ្វើអញ្ចឹងគ្រប់ user វាបានតន័យមួយកាន់តែ accurate អាហ្នឹងហើយវាអាចលក់បានហើយអាចលក់ទៅក្រៅប្រទេសឬក៏លក់នៅក្នុងស្រុកយើង តរតនៈតំណងមួយគេហ្នឹងព័ត៌មានហ្នឹងមាន មិនអត់ទេប៉ុន្តែគេលក់មិនលក់អាហ្នឹងរឿងគេឬក៏ប្រភពផ្សេង គ្នា អ្នកខ្លះគាត់ប្រមយប្រមូលព័ត៌មានទៅគាត់ទិញគាត់សហការដោយវិធីណាយើងអាចនេះបានហ្នឹងប៉ិនមិនអត់ទេព័ត៌មានហ្នឹង ព្រោះអ្នក user user តាមបណ្ដាខេត្តមួយមួយគេ classify ឲ្យហើយនៅក្នុង system ប្រព័ន្ធ mobile connection ហ្នឹងហ្នឹងគាត់ថាបើយើងចង់បានអានឹងអាចទៅឬក៏មួយទៀតចេះក្នុងរយៈក្រោយនេះសម្រាប់យុទ្ធសាស្ត្រទីផ្សារ marketing ឃើញមានអ្នកខលតាមទូរស័ព្ទខលមកយើងនិយាយពីរឿង insurance និយាយពីរឿងនេះនិយាយពីរឿងនោះគាត់អត់ទៅទិញតិន្នន័យពី ឬក៏យកតនន័យពីក្រុមហ៊ុនហ្នឹងទេប៉ុន្តែគាត់បង្កើត business ជាជួញជា business partner ឬក៏ជា MOU ដើម្បីជជែកជាមួយគេគេហៅ SMS marketing ណា SMS marketing ហ្នឹងគឺយើងមាន promotion អាហ្នឹងតន់មានទេយើងក៏យើងអាចប្រើបានដែរយើងទៅមិនចាំឆ្ងល់ដឹងថានេះទេយើងដាក់ target មួយគេ ថាខ្ញុំទៅផ្សព្វផ្សាយអតិថិជននៅក្នុងខេត្ត ឧទាហរណ៍ថាខេត្តព្រះវិហារអញ្ចឹងដាក់តែព្រះវិហារ user active user mobile active user ណានៅ ក្នុងខេត្តព្រះវិហារគឺត្រូវបានផ្ញើ message ចេញទៅទាំងអស់ណានេះហើយក្រុមហ៊ុន mobile service provider ហ្នឹងក៏ដូចគ្នាគាត់ចង់ផ្សព្វផ្សាយព័ត៌មានអីពីក្រុមហ៊ុនគាត់ គាត់ផ្ញើសារចូលក្នុងលេខទូរស័ព្ទគ្រប់គ្រប់គ្នាអាហ្នឹងតាមរយៈ tool ហ្នឹងគឺយើងអាចប្រើបានណាអាចប្រើបានយើងអាចប្រើយុទ្ធសាស្ត្រហ្នឹងបានដែរហើយបើថា call អាហ្នឹងក៏លោកថាវារំខានតែយើងអត់ប្រើ call អីយើងប្រើ SMS mobile អាហ្នឹង tool មួយដែរអឺដែលកំពុងតែវាយើងអាចប្រើបានប៉ុន្តែមិនទាន់ popular ទេ ចឹងសម្រាប់អ្នកសហគ្រិនអ្នកមាននេះអីអាចយកហ្នឹងទៅបានណាយកយកគំនិតហ្នឹងយក concept information ថ្មីហ្នឹងយកទៅបាន យកទៅប្រើទៅជួញជាមួយនឹងក្រុមហ៊ុនហ្នឹងទៅគេអាចបើកផ្លូវឲ្យពួកអា program របស់ insurance របស់ smart ពីមុនមកប៉ុន្តែមួយរយៈនេះស្ងាត់បន្តិច ដែលវាទៅតវាយលុកថ្មីថ្មីគេខលជាបុគ្គលិក insurance ដែលជាសេវារបស់ insurance របស់ smart មួយទៀតដែលត្រូវចូលរួមប្រមាណប្រមាណនោះអានឹងយើងធ្លាប់ឃើញហើយខ្ញុំជឿថាធ្លាប់ធ្លាប់ទទួលទូរស័ព្ទហ្នឹងទៀតខ្ញុំជឿយើងកម្លាយអាហ្នឹងមកបន្តិចយើង អាចវាយលុកទីផ្សារបានបាទអស់ហើយណាចំចំណុចខ្លួនឯងចង់បានចំចំណុចខ្លួនឯងចង់បាន បាទបាទលោកគ្រូបាទអរគុណចា៎បាទមានអ្នកលើកដៃតោះអាចវិរៈលោកវិរៈអឺខ្ញុំសួរសួរមុនហ្នឹងបាទអូខេលោកវិចិត្រគាត់លើកដៃចោលអូនិយាយតាមក អត់ឬអត់ឮទេបើកមូតប៉ុន្តែអត់និយាយអត់ឮអាចបញ្ហាអ៊ីនធឺណិតបាទអត់ឮទេ អាឡូលឺទេលោកគ្រូបាទលឺហើយលឺហើយអសារខ្ញុំផ្សេង Bluetooth ខ្ញុំផាយយកមកពី Bluetooth អញ្ចឹងនៅកន្លែងនេះដែលលោកគ្រូបានលើកឡើងមិញអញ្ចឹងថាបើនិយាយពីយុទ្ធសាស្ត្រ marketing គឺគេធ្វើគ្រប់ច្រកល្ហកឲ្យតែមានវិធីយកធ្វើប៉ុន្តែជាក់ស្ដែងដូចយើងបានជួបកន្លងមកបងប្អូនយើងទាំងអស់គ្នាតែកិនទៅលើ SMS marketing ហ្នឹង គឺមានអារម្មណ៍ថា annoy មែនទេបងប្អូនទាំងអស់គ្នាពេលដែលគេ call មកពេលដែលគេ message មកឬក៏មួយទៀតសហការជាមួយក្រុមហ៊ុនទូរស័ព្ទគឺឃើញលេខទូរស័ព្ទលេខដៃណាលោកគ្រូបាទប៉ុន្តែពេលយើងលើកលើកទៅទៅជាក្រុមហ៊ុនផ្សព្វផ្សាយផលិតផលទៅវិញវារំខានមួយដែរដែលខ្ញុំមើលឃើញថាយូរយូរទៅលេងលែងចង់ហ៊ានលើកលេខដែលអត់ស្គាល់អញ្ចឹងលោកគ្រូវាអាចទៅជាអញ្ចឹងណា ចឹងអាហ្នឹងយើងមានវិធីសាស្ត្រអីណាមួយខ្ញុំជឿថាបើសិនជាយើងស្គាល់ពីអតិជននឹងច្បាស់អាចថា call ទៅវាមានប្រសិទ្ធភាពជាង call ទៅផ្ទាល់តែម្ដងព្រោះប៉ុន្តែតើតែដឹងព័ត៌មានមួយចំនួនពីអឺអតិថិជនដែលយើងត្រូវ call ទៅនឹងឯងអញ្ចឹងបើយើងមានវិធីសាស្ត្រហ្នឹងហើយងាយបើសិនយើងទៅរកវាយូរតែក្រុមហ៊ុនមួយចំនួនហ្នឹងគេមានវិធីប្រមូលទិន្នន័យហ្នឹងអញ្ចឹងណា តើជាយោបល់លោកគ្រូដែលលោកគ្រូថាយើងអាចទិញបានអីបានហ្នឹងអាចជួយរីខមមិនថាកន្លែងណាស្ថាប័នណាដែលយើងអាចទៅទៅជួបឬក៏ទៅចរចាបានព័ត៌មានហ្នឹងតើមួយណាមានប្រសិទ្ធភាពនឹងចំកន្លែងជាងអញ្ចឹងលោកគ្រូបាទសូមអរគុណបាទអរគុណចំពោះសំណួរចំណុចនៃការទិញទិន្នន័យនេះចាំមើលខ្ញុំនេះបន្ថែមថាស្រាវជ្រាវបន្ថែមទៀតឥឡូវនេះ អឺមិនទាន់បានព័ត៌មានពីស្ថាប័នដែលគាត់លក់សេវីស mobile connection នឹងទេប៉ុន្តែដោយសារតែឃើញថាជាគោលការណ៍ policy របស់គេអាហ្នឹងតើតតំណងជាមួយនឹងអឺខាងនឹងផ្ទាល់ឧទាហរណ៍ថាបើសិនជាយើងចង់បាន user ដែលគាត់ប្រើប្រាស់ហើយលំអិត គឺយើងអាចទៅតំណងជាមួយនឹងក្រុមហ៊ុននឹងផ្ទាល់បើមិនទៅសែលខាត់គឺទៅសែលខាត់ប៉ុន្តែទូទៅប្រកាសជាអាចបើសិនជាយើងមិនមានប្រភពច្បាស់លាស់ទេគេមិនប្រាប់យើងទេព្រោះអាហ្នឹងការលួចលួចលក់ការលក់នេះគឺជាខុសទៅនឹងគោលការណ៍ក្រមសីលធម៌នៃអាជីវកម្មហ្នឹងចំណុចហ្នឹងអញ្ចឹងផ្លូវងងឹតរៀងពិបាកតិចផ្លូវងងឹតប៉ុន្តែបើជួញបែបបែបជាសាធារណៈ ដូចតែក្រុមហ៊ុនបតីធ្វើអាហ្នឹងអត់ខុសគោលការណ៍ទេអញ្ចឹងណាអត់ខុសគោលការណ៍ទេប៉ុន្តែវាអណយអណយប្រហែលជាអានេះតាមខ្ញុំសន្និដ្ឋានទេមិនមិនបានអឺមានព័ត៌មានជាក់លាក់ទេអានេះតាមការសន្និដ្ឋានរបស់ខ្លួនឯងប្រហែលជាអាចដែល connect ជាមួយនឹងក្រុមហ៊ុនគេមិនអនុញ្ញាតឬក៏ ក្រុមហ៊ុនមិន provide information user ទៅឲ្យក្រុមហ៊ុនដតីឡើយអាហ្នឹងដែលគេព្យាយាមជួញប៉ុនកលោទៅមុខតិចទៀតអាចនេះជាចំណុចដែលយើងយកទៅពិចារណាប៉ុន្តែប្រភព នៅក្នុងការទិញខ្ញុំនឹងព្យាយាមបន្ថែមទៀតបើរតន់បាននៅក្នុងខុសហ្នឹងខ្ញុំនឹងបង្ហាញខ្ញុំនឹងប្រាប់ថាគួរទៅទិញកន្លែងណាហ្នឹងតែបើសិនជារមិនតាន់រមិនឃើញទេយើងស្រាវជ្រាវទាំងអស់គ្នាខ្ញុំជឿថានៅ stay connection ជាមួយគ្នាអត់អីទេ ព្រោះខ្ញុំនៅខាងផ្នែកហ្នឹងខ្ញុំនឹងព្យាយាមឈ្មោះឈ្មោះបន្ថែមទៀតដើម្បីផ្ដល់ព័ត៌មានឲ្យដើម្បីយើងអឺលោកគ្រូបាទបាទបាទមកហ្នឹងហើយគ្រូចំណុចហ្នឹងខ្ញុំធ្លាប់ខ្ញុំមើលដោយសារខ្ញុំក៏ធ្លាប់ approach ទៅក្រុមហ៊ុនទូរស័ព្ទមួយចំនួនក្នុងការធ្វើនឹងដែរលោកគ្រូក៏ប៉ុន្តែជាទូទៅអាហ្នឹងគឺគេអាចលក់ឲ្យយើងបានទេជាទូទៅពេលដែលគេទទួលសេវាកម្មពួកអីលើក្រុមហ៊ុនមួយចំនួនពេលដែលយើងចង់ send SMS យើងទិញអឺអាហ្នឹងបើនិយាយបេះទៅយើងទិញ SMS account ខាងគាត់ណាយើងសែនចេញទៅលេខទូរស័ព្ទហ្នឹងលោកគ្រូដែលយើងមាននៅក្នុងដៃ existing តែបើយើងចង់សុំជាលេខទូរស័ព្ទគាត់បន្ថែមទៀតយើងចង់ទិញលេខទូរស័ព្ទបន្ថែមទៀតគាត់លក់ឲ្យទេព្រោះហ្នឹងវាជា confidential information ហើយជាទូទៅ client មួយមួយតែទិញពីគាត់គឺយើងត្រូវមានចុះ ខ្ញុំធ្លាប់ដៀលជួបខាងផ្ទាល់ដែរអត់អាចទិញបានតែបើសិនជាក្នុងករណីធ្លាយព័ត៌មានដែលធ្វើឲ្យ annoy ហ្នឹងខ្ញុំគិតថាវាចេញពីបុគ្គលិក internal ហើយដល់ឡែកមួយទៀតវាមានការធ្លាយមួយចំនួនថាហេតុអីបានលេខទូរស័ព្ទយើងមានទៅគេឲ្យគេខលមកយើងអាហ្នឹងក៏នៅលើក្រុមហ៊ុន SMS ដែលគាត់ទទួលសេវាកម្មហ្នឹងមួយចំនួនដែរ SMS រងថ្ងៃយើងទិញមាន2 internal ផង external ផងអញ្ចឹង internal ហ្នឹងរាល់ថ្ងៃដូចជាមេកងណែគឺគាត់មាន provide service ហ្នឹងក្រុមហ៊ុន mobile ទាំងអស់គឺគាត់មាន provide service SMS ហ្នឹងដែរហើយក្រៅពីមកដូចក្រុមហ៊ុន One Studio គាត់ក៏ provide អ្នកដែលគាត់ធ្វើនៅលើ mobile platform លោកគ្រូគាត់មាន data ក្នុងដៃច្រើនហ្នឹងចាដោយសារយើងប្រើលេខទូរស័ព្ទក្នុងការ register លើ app មួយមួយអញ្ចឹង company ដែលគាត់ provide service SMS ហ្នឹងគឺមាន data លើទូរស័ព្ទទាំងអស់អូខេអរគុណច្រើននឹងឯងអញ្ចឹងយើងបានពពកប្រភពព័ត៌មានមួយចំនួនពីខាងអឺបងចង់បានព័ត៌មាននឹងដែរណាចាបាទអញ្ចឹងនេះប្រភពមួយចំនួនដែលគាត់ដឹងហើយគាត់បានដើរនេះជារឿងដែលល្អសម្រាប់យើងអញ្ចឹងអឺ ជាទូទៅសម្រាប់ app ជាទូទៅវាចឹងមែនគឺនៅពេលដែលយើង register user មួយមួយគឺគាត់បាននេះហើយប៉ុន្តែសិតតាជា information សម្រាប់ internal use របស់ក្រុមហ៊ុននីមួយនីមួយអញ្ចឹងយើងមិនអាច access បានទាំងស្រុង100%ទេបាទអញ្ចឹងបាទបងវិចិត្រមានអីបន្ថែម បាទជំរាបសួរលោកគ្រូបាទបាទបាទតោះបងបន្ថែមមានអីបាទហើយបងស្រីគាត់បានប្រផុសមិញអឺអរគុណច្រើនសម្រាប់ការចូលរួមមិញហ្នឹងបងមែនតែនទៅវាគ្រាន់ថាជាបទពិសោធន៍ខ្ញុំទេនៅលើវិស័យ digital ឬក៏វិស័យប្រសេវាកម្មហ្នឹងយើងមើលឃើញថាការប្រើប្រាស់នៅ SMS ឬក៏ call ទៅកាន់អតិថិជនហ្នឹងបើយើងធ្វើជាលក្ខណៈ branding យើងធ្វើទៅត្រូវប៉ុន្តែបើយើងនិយាយពី sell opportunity ឱកាសការលក់វិញគឺអត់បានតែម្ដងនិយាយខ្លីគឺថាស្ទើរតែ99.99%គឺលក់អត់បាននៅក្នុងហ្នឹងណាលោកគ្រូបាទអញ្ចឹងបានជាដូច Facebook អញ្ចឹងការពិតយើងប្រើ Facebook Facebook ជាប្រភេទ app មួយដែលអាចប្រមូលទិន្នន័យនឹងបានអញ្ចឹងហើយបានជាសំណួរដែលខ្ញុំសួរទៅលោកគ្រូគឺដោយសារតែលោកគ្រូនៅក្នុង sector ហ្នឹង ចឹងអាចនឹង guideline ឬក៏ point ទៅនឹងក្រុមហ៊ុនណាមួយដែលមានតម្រងបែបជា app ប្រភេទនឹងដូចគ្នាដូចខ្ញុំស្គាល់ក្រុមហ៊ុន iBuy មួយចឹងគាត់មានជាប្រភេទ app ចឹងដែរអញ្ចឹងប៉ុន្តែគាត់បង្កើតជាលក្ខណៈឥឡូវហ្នឹងគឺថា e-commerce app ហ្នឹងគឺអាចលក់តំណែងលក់អីនៅលើ app ហ្នឹងបានដូច Alibaba អញ្ចឹងលោកគ្រូបាទ ប៉ុន្តែដើម្បីគាត់អាចលក់បានគឺគេត្រូវឲ្យគាត់បំពេញនូវព័ត៌មានមួយចំនួនទាំងអស់ហ្នឹងហើយគឺជាអ្វីដែលពួកយើងឈរនៅលើវិស័យ digital ឬក៏យើងឈរនៅលើវិស័យការបំរើនៅសេវាកម្មមួយហ្នឹងត្រូវការមែនតើព្រោះក្រុមហ៊ុនមួយចំនួនហ្នឹងគាត់ត្រូវការអតិជន real លោកគ្រូព្រោះព័ត៌មានខ្លះអតិជនខ្លះមិនមែនជាអតិជនពិតប្រាកដទេតែបើអតិជនដែលគាត់លក់អីវ៉ាន់ឬក៏លក់តំណែងទៅលើ app ទាំងអស់ហ្នឹងវាជាអតិជនដែលពិតប្រាកដ ត្រូវជាមួយនឹងសេវាដែលពួកយើងអាចនឹងចង់ផ្ដល់ទៅពួកគាត់ប៉ុន្តែសម្រាប់ការយើងយក SMS marketing ជាមួយនឹងក្រុមហ៊ុនសេខាតក្តីឬក៏ក្រុមហ៊ុនទូរស័ព្ទក្តីវាវាអត់វាព្រាវវាទៅព្រាវតែម្ដងអញ្ចឹងអាហ្នឹងអាហ្នឹងអ្វីដែលជាពួកយើងបានជួបទេអញ្ចឹងហើយក៏សូមអរគុណដល់បងស្រី ដែលបានចូលរួមដែរកន្លែងមិញនេះហើយនឹងលោកគ្រូដោយសារលោកគ្រូនៅកន្លែងនឹងច្រើនអញ្ចឹងសូមការកាយវិញដើម្បីកុំឲ្យពួកយើងទៅពី3កន្លែងទៅទៅខុសទៅខុសឬទៅខុយទៅខុយលោកគ្រូបាទអរគុណច្រើនលោកគ្រូបាទបាទបាទអរគុណច្រើនលោកគ្រូខ្ញុំសូមអេតបន្តិចទៅលើបងអូនមីនគាត់បាននិយាយណាក៏ព្រោះឱកាសវាវាអា benefit ដែលយើងបានមកគឺវាព្រាវមែនដោយសារយើងវាធ្វើប្រយោលយើងអត់មាន app ឬក៏យើងអត់មាន website shopping ណាមួយណា ចឹងយើងបានតែ call direct ចឹងអា benefit ខ្ញុំក៏ observe ដែរពេលខ្ញុំធ្វើហ្នឹងទៅវាអត់មានប្រសិទ្ធភាពទេតែខ្ញុំលេងជាប់ទៅអ្នកគ្រូសុំមិញតែ corporate ណាណាអញ្ចឹងតាក់ទងជាមួយការធ្វើ SMS ហ្នឹងវា benefit ទៅលើ member membership វិញណាលោកគ្រូឧទាហរណ៍ដូចនៅ Zando ឬក៏ Ten 11អីណាខ្ញុំឃើញគាត់ធ្វើអាហ្នឹង work man ពេលដែលគាត់មានសារគាត់ប្រើតែ SMS ហេតែគាត់ត្រូវហ្នឹងគាត់ធ្វើទៅត្រូវជាមួយនឹង direct customer របស់គាត់ហ្មងលោកគ្រូ ចំណុចហ្នឹងវា work ដែរ work ទៅលើសម្ផាតដែលជា membership អូខេខ្ញុំគិតថានឹងវា work ក៏ប៉ុន្តែសម្រាប់ business sector មួយចំនួនពេលដែលគាត់អត់មាន app ឬក៏អត់មាន website គាត់ធ្វើរឿងប្រយោលហើយវាអត់សូវមាន outcome មកវិញហ្មងនេះ ខ្ញុំធ្លាប់តែអានឹងផ្ទាល់ដែរហើយមួយទៀតចំណុចមួយទៀតខ្ញុំខ្ញុំសម្គាល់ឃើញ e-commerce platform មួយចំនួននៅក្នុងស្រុកខ្មែរយើងឥឡូវវាដុះច្រើនណាស់លោកគ្រូក៏ប៉ុន្តែវាខុសពី platform overseas មួយចំនួននៅយើងនេះមានតែយើង input mobile ទេលេខទូរស័ព្ទហ្នឹងលោកគ្រូតែបើសិនជា e-commerce platform ស្រុកគេមួយចំនួនគេ require ត្រូវមាន email អញ្ចឹងគេធ្វើ two way two in one ហ្មងទាំងលេខទូរស័ព្ទយើងអាច get SMS ហើយក្នុង email ក៏យើងអាច get info បានដែរ តែដល់ like platform ស្រុកខ្មែរខ្ញុំ register មួយចំនួនដែរគឺគេតម្រូវតែលេខទូរស័ព្ទតែឥឡូវ platform មួយចំនួនហ្នឹងគាត់ upgrade ឡើងក៏គាត់តម្រូវត្រូវយើងមាន email ដែរបើមានពីរហ្នឹងអាច register បានទេបាទបាទអរគុណចា៎គ្រូខ្ញុំមានប៉ុណ្ណឹងអរគុណច្រើនបាទបាទនេះជាចំណុចដែលយើងគួរតែ update បន្តអញ្ចឹងហើយបានថាច្រកមួយចំនួននៅក្នុងស្ថានភាពនៅក្នុងបរិបទសុខជើងវាដើរទៅតាមកម្រិត នៃស្ថានភាពជាក់ស្ដែងហើយកត្តាជំរុញគឺអាស្រ័យទៅលើ business owner បន្ថែមទៀតនៅក្នុងមធ្យោបាយក្នុងការអភិវឌ្ឍទាញចូល channel ថ្មីមួយទៀតអញ្ចឹងណាអញ្ចឹងបើសិនជាយើងចង់ add យើងថាជា most often ជា7ទៅ80%នៃការប្រើប្រាស់ app គឺ register per ទូរស័ព្ទអញ្ចឹងយើងរឿងដែលយើងត្រូវ requirement បន្តជារឿងដែលត្រូវ update ទៅលើ email អានេះដែលជាចំណុចដែលយើង ទាញបានដូចតែខ្ញុំខ្ញុំខ្ញុំនឹងជំរុញបន្ថែម ត្រង់ចំណុចដែលតពាន់ជាមួយនឹង email តែស្រុកគេគេប្រើ email ជាកត្តាចម្បង នៅក្នុងការប្រើប្រាស់ហើយលេខទូរស័ព្ទមិនសូវទេណាមិនសូវ មានន័យថាវាធៀបជាមួយនឹង email ជាមួយនឹងទូរស័ព្ទគឺវាអឺ email វា leading ជាងដល់ពេលបរិបត្តិក្នុងខ្មែរយើងគឺអឺ ទូរស័ព្ទ leading ជាង email ដោយសារតែចំណេះដឹងចំណុចហ្នឹងពាក់ព័ន្ធជាមួយនឹងចំណេះដឹងដែរប៉ុន្តែសម្រាប់អាជីវកម្មមួយចំនួនសម្រាប់ជា business owner គឺយើងអាចនៅតែដំណើរការបានព្រោះកម្រិតនៃអ្នកធ្វើអាជីវកម្មហ្នឹងគឺចាប់ផ្ដើមដើរតិចម្ដងតិចម្ដងការរីកចម្រើនរវាង user ពួក user យើងងាយ access ជាងដោយប្រើទូរស័ព្ទដោយសារតែចំណេះដឹងផ្នែក digital ចំណេះដឹងនៅក្នុងការឈានជើងឬក៏ភាពអឺការអភិវឌ្ឍនៃ digital marketing របស់យើង នៅ ក្មេងខ្ចីព្រោះ Facebook ក៏ដូចជា Alibaba ក៏ដូចជាតាមបណ្ដាអឺ retail store មួយ ចំនួន គឺគេបានកើតឡើងនៅ ក្នុង ឆ្នាំ2000 4 2005ពេល99ណា95 99 2000ដេញឡើងរហូតមក អានេះជាជាការវិវត្ត នៃ digital trend របស់គេរហូតមកដល់ឆ្នាំឆ្នាំនេះវា2022ហើយវា2022អញ្ចឹងខ្មែរយើងតិន្នន័យគូខ្ញុំបកទៅក្រោយបន្តិចដើម្បី ជា ចំណេះដឹងបន្ថែមអានេះតិន្ន័យ2014 នេះ2020 2021តិន័យនឹងខ្ញុំបានដាក់ចង់បញ្ជាក់ត្រង់ថាចង់ចង់ចំណុចនៃពិភពលោក គេ បានដំណើរការ នៅក្នុងនោះឆ្នាំ2000ដេញតាំងពីឆ្នាំ1995នៃការបង្កើត Facebook 2004បង្កើត Facebook ហើយដេញមករហូតមកមកដល់ពេលបច្ចុប្បន្ននេះឃើញ ថាកំណើននៃការប្រើប្រាស់របស់គេគឺ វាមានភាពវ័យចំណាស់ក្នុងក្នុងការអភិវឌ្ឍអញ្ចឹងចំណុចដែលយើងត្រូវរៀនសូត្រពីប្រទេសគេ គឺមាន ច្រើនទេដែលនេះសំបីតែសភៅក្នុង ការអភិវឌ្ឍសភៅ marketing ក៏ដោយសភៅ digital marketing ក៏ដោយបរិបត្តិប្រទេសគេបើយើងយកមកធ្វើក៏មិនប្រកាសថាជោគជ័យ100%ដែរចឹងតើដែលយើង benchmark យកចំណុចសំខាន់សំខាន់ពីគេហ្នឹងពីការអភិវឌ្ឍគេហ្នឹង យកមកឆ្នៃក្នុងបរិបទយើងទាញម្ដងតិចម្ដងតិចវានឹងដើរទៅទៅមុខតែបើយើងទៅឈានទៅអានឹងបានវាអាចយើងជា leading company ដែរដែលយើងដើរចេញពីចំណុចនៃការអភិវឌ្ឍនៅក្នុងឆ្នាំ2010អ៊ីនធឺណិតរបស់យើងគឺយើងទឹកនៅនៅចំណុចក្រោមសូន្យ2010ប៉ុន្តែគេបង្កើត retail store តាំងពីឆ្នាំ1990ជាង9495ដេញមករហូត ទាំង Alibaba ដេញរហូតដល់ឆ្នាំ2000ជាងទិញទួចហើយបានឆ្នាំ2010នេះបានយើងចាប់ផ្ដើមមានអ៊ីនធឺណិតនេះតិចមួយ2011 2012គេដំណើរការគេ resale store គេដាក់អស់ហើយតែយើងទៅតែចាប់ផ្ដើមព្រឹបព្រឹបព្រឹបព្រឹបព្រឹបព្រឹបទេសន្ទុះរបស់យើងនៃការប្រើប្រាស់អញ្ចឹង ទៅតែស្ទុះឡើងនៅក្នុងឆ្នាំ2015នេះដែលវាហក់វឹបដេញដេញដេញឡើងរហូតរហូតដល់ឆ្នាំ2020 ចឹងហើយវ័យចំណាស់និងភាពវែងខ្ចីរវាងគេនិងយើងមិនតាន់ទលំទលាយទេចឹងចំណុចដែលយើងត្រូវដើរយើងដើរអាចអាប់ដេតម្ដងតិចហើយយើងទៅស្ទុះក្នុងរយៈពេល1ឆ្នាំ2ឆ្នាំហ្នឹងទេ app app ដែលខ្ញុំសង្កេតមើលឲ្យបង្កើតព្រោះឆ្នាំ2010នេះបង្កើត website ដែលខ្ញុំនៅខាង ក្រសួងព័ត៌មាននៅក្នុងខាងប្រជាជាតិកម្ពុជាហ្នឹងគឺបង្កើត website មកក៏អត់មានអ្នកមើលដែរព្រោះខ្ញុំអ្នកកាន់ផ្ទាល់រឿងហ្នឹងអត់មានទេហើយទៅតែក្រោយមកចាប់បង្កើត app បង្កើត Facebook ទៅដាក់ទៅណាអាហ្នឹងអត់សូវមានអ្នកមើលទេហើយមិនសូវមានអ្នកចាប់អារម្មណ៍ដោយសារអីរឿងទី1អាចតែសាច់រឿងនៃអាជីវកម្មទី2ប្រជាជនមិនមានចំណេះដឹងគ្រប់គ្រាន់ផ្នែកហ្នឹងមិនមែន មិនមែនថាអត់ចេះសោះទេគាត់ដឹងដូចថាវ័យចំណាស់វ័យចាប់ពីអឺតាម generation នីមួយនីមួយណាអឺអញ្ចឹងសំបីតាម្ដាយខ្ញុំពីមុនមកអត់ចេះប្រើទូរស័ព្ទសោះគាត់ព្យាយាមប្រើថតរូបថតអីហ្នឹងគាត់អាចផុសគាត់អាចអីគាត់ live បានអានេះជាជា ចំណុចដែលចាស់ចាស់គាត់វិវត្តនឹងមនុស្សទាំងអស់គ្នាវិវត្តនៅក្នុងប្រទេសទៅ វាមានការរីកចម្រើន ខ្លាំងយើងអាចវាយលុកទៅលើចំណុចនឹងបានហើយអូខេចឹងត្រង់ចំណុចនៃ mobile connection នេះគឺខ្ញុំបញ្ចប់ slide ប៉ុណ្ណឹងយើងចូលដល់ចំណុចបន្តបាទនេះ social media user in Cambodia ដែលប្រើប្រាស់ហើយព័ត៌មាននេះក៏មិនផ្លូវការដែរប៉ុន្តែខ្ញុំគ្រាន់តែជាចំណុចដែលយើងត្រូវយកមកសិក្សាស្រាវជ្រាវបន្ថែមក្នុងបរិបទយើង ចឹង Facebook នេះមានប៉ុណ្ណេះ clean Instagram Messenger ពិតអ្នកប្រើ Facebook ប្រើ Messenger ហ្នឹងតែមួយបានគេ classify តាមអញ្ចឹង LinkedIn ជាមធ្យោបាយដែលយើងត្រូវប្រើនៅដែលវា popular ប៉ុនអឺដោយឡែកនៅមួយរយៈក្រោយនេះគឺ Telegram group ឡើងខ្លាំងមែនទែនក្នុងរយៈពេលមួយឆ្នាំប៉ុន្តែអត់មានទិន្នន័យខ្ញុំរមមិនតាន់បានហើយពេលវេលាបន្តិចញត់ពេក ចឹងมันបានយកមកបន្ថែមទេដែលយើងអាប់ដេតទៅលើ Telegram Channel ណាមាន Telegram Group Telegram Channel ច្រើនមែនតើសន្ទុះនៅក្នុងហ្នឹងហើយខ្ញុំមិនបានប្រៀបធៀបទៅលើ Telegram user បើថាត់ទៅ នៅក្នុង ranking Telegram ដូចនេះទៀបមែនតើនៅក្នុងនេះតែខ្ញុំមិនបានលើកមកទេហើយលើកយកមកបង្ហាញប៉ុណ្ណឹងប៉ុន្តែក្នុងយើងក៏មានដែរណាក្នុងយើងមានសន្ទុះខ្លាំងមែនតើ អូខេ Facebook user in Cambodia នេះសម្រាប់ប្រុសសម្រាប់ស្រីហើយខ្ញុំមិនជឿជាក់100%ទេដោយសារតែដូចខ្ញុំបាននិយាយខាងពីដើមមាន account account cheat មាន account ចេះតែបង្កើតច្រើនប៉ុន្តែនឹងតែគេ classify យ៉ាងម៉េចទេព្រោះទិន្នន័យបានតែទិន្នន័យมันបាន ពី method research គេច្បាស់លាស់ទេអញ្ចឹងយើងមើលជាព័ត៌មានបាទ មិនឲ្យតែអេប្រកាស100%ទេណា អាងយើងរៀននេះហើយខ្ញុំព្យាយាមថាពីមុនមកបងរតំណតំណងរទិញនេះតាមសុសតាម website ផ្សេងផ្សេងដែលគេលក់មាន website មួយចំនួនចាំមើលខ្ញុំនឹងប្រែប្រាប់បន្ថែមចឹង Facebook user in Cambodia LinkedIn in Cambodia ហើយនៅក្នុង LinkedIn ហ្នឹងក៏យើងអាចអឺមានតំណតំណងព្យាយាមធ្វើ promote អីបានដែរ ប្រុសនេះនេះ user user មានប៉ុណ្ណេះតែសម្រាប់ Facebook វិញប្រុសស្រី មានប៉ុណ្ណេះហើយតាមអាយុមាន13 17នេះ25 34 35 44ដេញឡើងអូខេអូខេ Instagram in Cambodia នៅក្នុងជូនណាមានស្រី មានប្រុស តាមនឹងដែរជាតិន័យនេះ42.9%ហើយនឹងស្រី57ស្រីច្រើនជាង Instagram ជាមួយនឹង Facebook user age ចន្លោះអាយុចាប់ពី13ទៅ24 by platform យើងអាយុ13ទៅ24សម្រាប់ Instagram គឺប្រើច្រើនមែនទែនចន្លោះ24ចុះក្រោមដល់ត្រឹម13នេះ24ចុះក្រោមតែប្រើប្រាស់ គឺប្រើ Instagram ឬ IG ស្រីប្រុសស្រីមានប្រុសតិចជាងស្រីនេះប្រុសច្រើនជាងស្រីសម្រាប់ Facebook នៅក្នុងចន្លោះអាយុនេះនេះ classify តាមហ្នឹងជាព័ត៌មានបន្ថែមសម្រាប់យើង ជាមូលដ្ឋានទេមិនមិនមិនមិនជាក់លាក់100% mobile connection in Cambodia ដែលញែកតាមប្រព័ន្ធ smartphone smart cell card ctel coltel na នេះចឹងបញ្ជាក់ណាព័ត៌មាននេះគ្រាន់ជាព័ត៌មាន សម្រាប់ចែកលេខទេมันបានជាព័ត៌មាន ជាក់លាក់100%ទេព្រោះថាទិញអាហ្នឹងវាមានប្រភពមានអីច្បាស់លាស់ប៉ុន្តែ យើងស្រង់ពី social media ដូចគ្នា ខ្ញុំស្រាវជ្រាវស្វែងរកទៅវា បានព័ត៌មានអញ្ចឹងក៏អាចយកមកអឺបង្ហាញ ដល់សមាជិកយើងទាំងអស់នឹងជាមូលហេតុដែលយើងថា reason សម្រាប់យើង go digital ណាលោកគ្រូខ្ញុំសូមសួរបន្តិចលោកគ្រូតកតងជាមួយនឹងអឺដូច platform មួយចំនួនដូច media មួយចំនួន Instagram មួយ Facebook យើងអាចមានប្រភពណាដែលដឹងថា Facebook connect ជាមួយនឹង media ណាខ្លះលោកគ្រូបើតាមដឹងរាល់ថ្ងៃ Facebook មួយ Instagram ក៏ជា partnership គ្នាដែរត្រូវលោកគ្រូមិន part ទេ Instagram ហ្នឹង Facebook ទិញ Instagram ជារបស់ Facebook មួយប៉ុន្តែវាវាដោយសារតែ Instagram ខ្ញុំកាត់តិចអឺដោយសារតែ Instagram វាជាប្រភេទ social media មួយដែលមានលក្ខណៈ ប្រហាក់ប្រហែលគ្នាជាមួយនឹង Facebook ហើយ Facebook វាមើល trend trend និងនិន្នាការនៃនៃ Instagram ទៅអាចវាយលុកខ្លួនឯងបានអញ្ចឹងវាទិញ Instagram នឹងយកជារបស់វាតែម្ដងដើម្បីកុំឲ្យមានគូប្រកួតប្រជែងទិញចូលហើយ develop ធម្មតាអញ្ចឹងវាយចូលហើយក៏ connect គ្នាជាមួយនឹង Facebook មិនឲ្យ change ព្រោះអឺជាចំណុចមួយដែលខាង Facebook នឹងគាត់ជាយាមទប់ ឱកាសខ្លួនឯងដើម្បីកុំឲ្យធ្លាក់អញ្ចឹងគាត់ជាឃើញគេលោតឡើងតែដូច Google អញ្ចឹង Google គាត់មានមធ្យោបាយគាត់ search engine គាត់ក្រោយមកគាត់ទិញ YouTube មិន YouTube ពីមុនមកមិនបោះ Google ទេបោះក្រុមហ៊ុន ស្អីទេខ្ញុំភ្លេចទៅហើយទិញយកមកដើម្បីជាជំនួយបន្ថែមសម្រាប់ការពង្រីកអាជីវកម្មរបស់គាត់ជាយើងអាច ថាជា partner ក៏បានប៉ុន្តែអ្វីដែលខ្ញុំដឹង គឺ គេទិញបញ្ចូល ទិញបញ្ចូលបន្ថែមក្រោយមក Google ទិញ block ទិញអីចឹងទៅវាហាក់បីដូចជា ការបរិយអឺ product service របស់គេចឹងប៉ុន្តែ ជាយុទ្ធសាស្ត្រក្នុងការទប់ទៅលើស្ថានភាពទីផ្សារនិងការវាយលុកទីផ្សារនឹងឯងអូខេបន្តអង្គការពីបើមានអីបន្ថែម មានខាងមានលោកគ្រូដោយសារ Facebook និង Instagram ពីមុនខ្ញុំធ្លាប់កាន់អានឹងមួយរយៈពេលខ្លីដែរលោកគ្រូមាន function មួយចំនួនដែលនៅស្រុកខ្មែរយើងប្រើអត់បានណាលោកគ្រូក៏ប៉ុន្តែដូចជានៅជប៉ុនឬនៅថៃនៅវៀតណាមអីប្រើបានអានឹងមានមានអីដែលយើងអាចសម្គាល់បានលោកគ្រូឧទាហរណ៍ដោយការពីមុនណាខ្ញុំខ្ញុំធ្លាប់ testing ដោយសារខ្ញុំឃើញនៅលើ Instagram នៅជប៉ុនណាលោកគ្រូ page មួយចំនួនដែលខ្ញុំធ្លាប់ research ណា គាត់ click ទៅគាត់អាច shop បាន direct ទៅ website ឬក៏ e-commerce platform របស់គាត់ហ្នឹងណា Facebook ឥឡូវក៏អញ្ចឹងដែរទុំមួយរយៈពេលខ្លីក្រោយនេះទេឃើញយើងមាន function ណា available ដែរលោកគ្រូអឺខ្ញុំអាចបើសិនជាខ្ញុំសំណូមពរលោកគ្រូអាចធ្វើ summary មួយតាក់ទងជាមួយនឹង media ឬក៏ digital platform ទាំងអស់ហ្នឹងមួយណាដែលគាត់ join venture មួយមួយណាអាហ្នឹងវាជា benefit for basic understanding ដែរព្រោះដែលឥឡូវ YouTube Google ទិញ YouTube ឬក៏ Facebook គាត់អាច join venture ឬក៏ទិញជាមួយ Instagram ហើយ Telegram អីផ្សេងផ្សេងទៀតចឹងព្រោះពួកហ្នឹងជាទូទៅខ្ញុំ research វាមាន specific មួយមួយដែរពេលតាមនិន្នាការវាមួយមួយណាក្រុមហ៊ុនធំណាទិញក្រុមហ៊ុនណាអញ្ចឹងណាអាហ្នឹងវាមាន up to date ថែមបាយថែមក៏តែអាចមាន summary ណាជា short ជា basic សម្រាប់ overall understanding ទេលោកគ្រូអត់ដែរអត់ដែររៀបទេឥឡូវនេះហ្នឹងជាទូទៅខ្ញុំបរៀនប្រមូល picture ឯកសារមានហើយ update រាល់ព័ត៌មានណាដឹង គឺខ្ញុំជជែកនិយាយប្រាប់ចែកម្លែងនៅក្នុងថ្នាក់នៅក្នុងអីចឹងទៅតែបើព័ត៌មានជាក់ស្ដែងដូចជាអត់តន់ដែរបានរៀបថាក្រុមហ៊ុនណាតេញណាតេញណាអត់ដែរបានសោះហ្នឹងហើយចាំមើលខ្ញុំពិចារណាមើល វាចំណាយពេលយូរដែរអានេះព័ត៌មានហ្នឹងព្រោះរាល់អឺការអានព័ត៌មាន ពីក្រុមហ៊ុននីមួយនីមួយចំណាយពេលយូរហើយដូចតាក់ទងជាមួយនឹង Google វាក្រុមហ៊ុនធំហើយយើងព្យាយាមមើលបន្ថែមអញ្ចឹងយើងដឹងច្រើនអញ្ចឹងណាហ្នឹងចាំមើលខ្ញុំព្យាយាមខ្ញុំនឹងព្យាយាមបន្តទៀតចំណុចហ្នឹងប៉ុន្តែវាចាំមើលមើលបើថាអាចចែកម្លែកបានលឿនអាហ្នឹងជារឿងនៅល្អដែរ អូខេអរគុណច្រើនអូខេអរគុណច្រើនលោកគ្រូបាទយើងទៅបន្តបន្តិចទៀតបើហើយនេះចប់មេរៀនទី1បាទដូចមានសល់ប្រហែលទេ slide Cambodia social commerce invest versus behavior អឺចំណុចមួយទៀតដែលខ្ញុំចង់បានតនន័យខ្ញុំរកអត់បាន ប្រភេទជា SME Thai of SME ពាក់ព័ន្ធគ្នាជាមួយនឹង Thai of SME ពាក់ព័ន្ធគ្នាជាមួយនឹង social commerce social commerce មានន័យថាប្រភេទអាជីវកម្មដែលរនឹងថាតើវាដំណើរការ នៅលើទីផ្សារនឹងកម្រិតណាប្រមាណ200ប្រភេទអាជីវកម្មអីខ្លះប្រភេទជាដូចជា i banking i banking ដើរហើយណានៅក្នុងហ្នឹង ហើយអញ្ចឹងអាព័ត៌មានទាំងអស់ហ្នឹងគឺនៅខ្វះនៅឡើយហើយបើអាចប្រហែលជាមាន មានកន្លែងទិញខ្ញុំនឹងប្រាប់បន្ថែមខ្ញុំនឹងប្រាប់បន្ថែមព្រោះទិញអត់បានដែរអឺឃើញមានតន័យប៉ុណ្ណឹងថាវា detail កម្រិតណា អត់អត់ឃើញព្រោះនៅ ពេលដែលសួរនាំវាឲ្យជា overall ដល់ពេលយើងចង់ specific វាឲ្យយើងតិច ហ្នឹងអញ្ចឹងចំណុចហ្នឹងពិបាកហើយ Cambodia social commerce ហ្នឹង invest versus behavior ជាមួយនឹង interest on online shopping អញ្ចឹងប្រភេទណាដែលគេនិយមនឹងចូលចិត្តអាហ្នឹងច្រោះសំខាន់មែនតើខ្ញុំឃើញហើយអឺដបងទៀតចង់ស្នើបាត់ចិត្តសម្រាប់ទិញយកមកដាក់ខុសយើងដែរឡងមកប៉ុន្តែពេលវេលាវាបថុចញុចផងរៀបចំវាមិនតាន់ផងតាមតាណាសិនចំណុចដែលអាច ព័ត៌មានដែលអាចចែកម្លែកបានប៉ុណ្ណាប្រឹងតាមលទ្ធភាពប៉ុណ្ណឹងសិនបាទនឹងចំណុចហ្នឹងហើយ click on shop now button in the last week នេះជាចំណុចតែគេវិនិយោគអញ្ចឹងរឿងដែលយើងចង់បានអាហ្នឹងបានអាហ្នឹងមកគឺច្រកនៃអាជីវកម្ម យើងបើកចំហសម្រាប់យើងតែម្ដងហ្នឹងណាហើយមួយទៀតបើសិនជាយើងអាច យើងមានជំនាញនេះហើយនេះ social Cambodia social commercial invest search អា keyword ហ្នឹងទៅអាចរកព័ត៌មាននឹងឃើញហើយណាព័ត៌មានហ្នឹងហើយជាយាមបន្ថែមហើយបើបានមិនបាច់ប្រាប់គ្រូផងចំណុចបន្ត digital wallet account in Cambodia អញ្ចឹងជាប្រភេទ account ដែលប្រើ wallet នេះ wallet ហើយ តាម wallet នីមួយៗប្រើ user account ប្រើប្រើលេខទូរស័ព្ទក៏អាច access បានណាកន្លែងហ្នឹងដូចជាអីគេមុនដំបូងឃើញមាន wallet របស់ ABA ដាក់ទូដាក់បញ្ចោបញ្ចូលលុយបញ្ចូលអីតែឥឡូវអាម៉ាស៊ីនហ្នឹងអត់ដើរទេគេដើរលើជាប់ផ្សេងហ្នឹងឥឡូវ ABA បង្កើត wallet មួយទៀតហើយ pay អេចង់ភ្លេចឈ្មោះបាត់ហើយនេះ ក្រោយនេះដូចជា VP លោកគ្រូបាទ VP បាទ ABA ហើយអាអាអាមុននឹងមួយទៀតដែលបង្កើតពណ៌ស្វាយពណ៌អីទេ មាន valid មុនមុន ABA លោកគ្រូបាទ Taipei បាទបាទ Taipei Taipei មានអា valid ទាំងអស់ហ្នឹងគឺជាទិសដៅសម្រាប់ ការដែលយើងដើរលើ digital ខ្លាំងហើយហើយទាញទៅ wallet address មួយទៀតសម្រាប់អឺ digital មួយ step សម្រាប់ metaverse របស់ Mark Zuckerberg ហ្នឹងគឺគាត់ព្យាយាមដើរទៅលើ digital metaverse មួយទៀតអាហ្នឹង wallet ជាងផ្សេងមួយទៀតប៉ុន្តែអាហ្នឹងនឹងអាច convert ទៅថ្ងៃក្រោយ convert បានហ្នឹងណាចឹងនៅក្នុងនេះ18អឺ19អានេះសិតតែខ្ញុំឃើញ Facebook មួយចំនួនពេលយើង វាស្ដាប់អត់បាន បង រកកន្លែង មាន សេវាតិចទៅបងលោកគ្រូខ្ញុំសូមត្រូវកន្លែងមានសេវាបន្តិចតាក់ចឹង អូខេចំណុចចុងក្រោយហើយចាំគាត់មកវិញចាំយើងជជែកបន្ថែមសល់ចុងក្រោយសម្រាប់ខុសយើងសម្រាប់មុខវិជ្ជាសម្រាប់ module 1បាទ traditional versus digital ខុសរីកអូខេអញ្ចឹងយើងសម្លឹងមើលទៅលើឱកាសប៉ុន្តែវាអាចបច្រាស់ទៅលើសកម្មភាពមួយចំនួនដែលខាងបងនេះគាត់លើកឡើងជាពាក់ព័ន្ធជាមួយ Facebook ហើយខ្ញុំសង្កេតឃើញរយៈពេលមក ចុងក្រោយនេះ Facebook ក៏វាចំណាយខ្លាំងអញ្ចឹងពេលខ្លះការចំណាយវាធ្វើឲ្យនេះដែរអញ្ចឹងប៉ុន្តែវាមានមធ្យោបាយផ្សេងផ្សេងទៀតដែលធៀបជាមួយនឹង traditional នៅតែ low cost ហើយ reach to the audience របស់យើងបានដូចគ្នាប៉ុន្តែមានប្រសិទ្ធភាពមិនមានប្រសិទ្ធភាពអាហ្នឹងអាស្រ័យទៅលើយើងអឺអនុវត្តបន្ថែមទៀតបាទអូខេអញ្ចឹងនៅក្នុងនេះផ្នែក broadcast ផ្នែក newspaper ផ្នែក magazine ផ្នែក direct mail ផ្សេងផ្សេងគឺ ការចំណាយខ្ពស់មែនតើពាក់ព័ន្ធជាមួយនឹង traditional បាទហើយពាក់ព័ន្ធជាមួយនឹង digital គឺចំណាយតិចតែ reach បានគួរសមដូចគ្នាណាតម្លៃគេប្រៀបធៀបទៅលើ audience reach អូខេបងនេះចុងក្រោយតោះមានអីយើងថ្ងៃនេះយើងដល់ម៉ោងមួយឆ្ងាញ់ដែរ អឺខ្ញុំខ្ញុំចង់ share point ឬ wallet មកណាលោកគ្រូបាទបាទក៏ពិត wallet អឺលោកគ្រូស្គាល់បាកងទៅលោកគ្រូបាកងខ្ញុំតាមខ្ញុំដឹងបាកងឥឡូវចាបាកងវាជាប្រភេទអឺអានឹងយើងហៅវាជា wallet ដែរមែនទេលោកគ្រូវាជាអឺគេហៅជាយើងមិនអាចថាវាជា wallet ទេប៉ុន្តែវាជាប្រភេទជា market transfer agent ហ្នឹងប៉ុន្តែអាហ្នឹងវាវាដើរលើ blockchain ហើយឥឡូវទីតាំងបច្ចុប្បន្ននេះបន្ទាប់ពីហ្នឹងទៅគឺដើរលើ blockchain ទាំងអស់ហើយដើរលើ blockchain អញ្ចឹង wallet ដែលខ្ញុំនិយាយមួយទៀតនៅក្នុង metaverse ហ្នឹងគឺដើរលើ blockchain រឿងហ្នឹងរឿងបាក់កងហ្នឹងគឺគាត់ access រហូតទៅដល់ blockchain ដែលអាច transfer ដែលអាចដំណើរការនៅក្នុងនឹងបានហើយយើងធម្មតាក៏យើងអាចវេលុយធម្មតានឹងបានដែរ ចឹងណាវាជា platform មួយហើយរៀងទលាយជាង ជាងប្រភេទ platform ដតីទៀតសម្រាប់ app បាកងហ្នឹងប៉ុន្តែខ្ញុំមិនទាន់ទុកចិត្ត100%ទេបានគ្រាន់តែឃើញវាដើរទៅលើ ជាទី1ប្រភព ដែលអាចទុកចិត្តបាន ជាប្រភេទជា app របស់អឺ National Bank National Bank ធនាគារជាតិជាចាលោកគ្រូបាទទី1ទី2គ្រាន់តែមធ្យោបាយនៃការប្រើប្រាស់ មិនដឹងថាលុយវាមិនតាន់ឃើញមានពាក់ព័ន្ធជាមួយនឹង user account user account connect ជាមួយនឹង user account របស់ធនាគារយើងធម្មតាអញ្ចឹងពេលដែលចូលទៅ wallet របស់គាត់ទាំង transfer ទៅចូលក្នុង wallet របស់គាត់អឺលុយទាំងអស់ហ្នឹង store ទុកនៅកន្លែងណាអាព័ត៌មានហ្នឹងអត់តច្បាស់នេះខ្ញុំមកអញ្ចឹងតាមដានមើលសិន អឺពួកបាគងឥឡូវខ្ញុំឃើញធនាគារធំធំដូចជា ABA ACA គាត់ integrate មួយបាគងដែរក្នុងការ transfer ឆ្លងលោកគ្រូហើយបាគងហ្នឹងក៏វាធ្លាប់អឺ engage ទៅលើ merchant មួយចំនួនដែរទៅលើ private company ធំធំមួយចំនួនដូចជា retail អញ្ចឹងគ្រូក្នុងការដាក់ជា QR merchant ណាអញ្ចឹងពេលដែលយើង transfer ពី bank មួយទៅ bank មួយវាវា charge ជា commission វាឆាជាដូចយើងវេឆ្លងកង់អញ្ចឹងលោកគ្រូដើម្បីយើងធ្វើ pay ចេញណាអាហ្នឹងវាមាន red charge របស់វាដែរក៏តែឥឡូវវាអត់តាមប្រហទេក៏តែតាមខ្ញុំដឹងវាធ្វើជាមួយ National Bank ក៏ប៉ុន្តែជប៉ុនអ្នកពីក្រោយហ្នឹងក្នុងការ develop app កងហ្នឹងលោកគ្រូហើយ AC ជាមួយនឹង ABA ហើយជាមួយនឹង PyPay PyPay ដូចខ្ញុំឃើញមានហើយលើហ្នឹង PyPay ឥឡូវហ្នឹងក៏គាត់ integrate ជាមួយ ABA ដែរគាត់លែងមានបញ្ចូល top up លុយដូចពីមុនហើយគាត់បាញ់ពី ABA ទៅ zero fee charge លោកគ្រូអញ្ចឹងចិត្តអាច access pay បានធម្មតាហើយនៅមួយទៀតដូចជាខ្ញុំឃើញមាន Aeon Wallet Aeon Wallet ហ្នឹង គាត់ធ្វើដែរតែដូចជាអត់ដើរដោយសារអី currency គាត់ជាលុយខ្មែរលោកគ្រូខ្ញុំគិតឥឡូវរៀងស្ងាត់ទៅវិញហើយវិញអីមួយចំនួនឥឡូវក៏ចាប់ដើមអឺបូមលឿនដែរក៏តែអឺលោកគ្រូនិយាយចឹងវាបរិបត្តិស្រុកខ្មែរយើងហើយជាមួយនឹងអឺ level of education លោកគ្រូពិបាកក្នុងការគាត់អឺស្វែងយល់ពី digital platform ហ្នឹងលោកគ្រូបាទហើយខ្មែរយើងខ្ញុំអាចនិយាយថាខ្ញុំទទួលស្គាល់ពេលដែលខ្ញុំធ្វើការឲ្យ retail លោកគ្រូ អសរមាននៅមុខហ្នឹងក៏អត់អានទេគាត់ចូលចិត្តអានហ្មងខ្ញុំទទួលស្គាល់ដល់ពេលអញ្ចឹងវាពិបាកយើងចង់ implement ដូចស្រុកគេវានៅក្រោយ behind គេឆ្ងាយដែរលោកគ្រូនៅលោកគ្រូខ្ញុំមានប៉ុណ្ណឹងចង់ share ដោយសារអឺតាំងពីពួកខ្ញុំធ្លាប់ជន់ជាមួយនឹង development development ធីមតាក់ទងមួយ e-commerce platform មួយចំនួនអញ្ចឹងយើងធ្លាប់ involve ជាមួយ bank integration អីមួយចំនួនអញ្ចឹងវាស្មុគស្មាញដែរតែគ្រាន់ថាត្រឹមមកបានយល់ទេតែយើងមិនមែននៅក្នុងនឹង implement direct ទេបាទបាទហ្នឹងហើយចឹងអរគុណច្រើនក្នុងការចែកម្លែកបន្ថែមពាក់ព័ន្ធនឹងចំណុចហ្នឹងហើយសិក្ខាកម្មយើងដែលចូលរួមក៏ទទួលបាននៅចំណេះដឹងបន្ថែមទៀតបាទជាមួយនឹងអ្វីដែលខ្ញុំមានហើយជាមួយនឹងសិក្ខាកម្មយើងដែលចូលរួមគាត់មានដែរ ចឹងនេះជាចំណុចដែលល្អការចែកលែកការអឺផ្ដល់នៅចំណេះដឹងហើយអញ្ចឹងជារឿងដែលយើងត្រូវអនុវត្តទាំងអស់គ្នាដែរព្រោះមិនមែនខ្ញុំដឹងទាំងអស់ទេគ្រាន់តែថាអ្វីដែលខ្ញុំដើរលើចំណុចនេះខ្ញុំដឹងច្រើនជាងបន្តិចចំណុចខ្លះអាចខ្ញុំមកដឹងក៏ថាបានបាទអញ្ចឹងបើបងប្អូនយើងគាត់មានជំនាញគាត់គាត់នេះបន្ថែមអាចអាចបន្ថែមបានប៉ុន្តែសម្រាប់ទិសដៅសម្រាប់ទៅថ្ងៃមុខ គឺអា digital wallet ហ្នឹងនឹងដើរកាន់តែខ្លាំងនៅក្នុងហ្នឹងដែលខ្ញុំនិយាយថាបាកងដែលលើកករណីទៅលើ app បាកងគាត់ដើរទៅលើ blockchain ហើយអញ្ចឹងរឿងបន្តគឺ blockchain ហ្នឹងឯងនឹងករណី blockchain ហ្នឹងចាំទៅចែកបន្តអាហ្នឹងពេលវាដាច់ឆ្ងាយពីរឿងយើងប៉ុន្តែវាមានចំណុចមួយចំនួនដែលវាពាក់ព័ន្ធគ្នាវាដើរទៅលើវិស័យ digital តែមួយប៉ុណ្ណឹងទេបើរឿងដែលយើងទៅគិត គឺការអភិវឌ្ឍនឹងទទួលយកនៅចំណុចនេះនៃនិន្នាការថ្មីថ្មីហ្នឹងហើយយើងជាយាមសាកល្បងហើយដោយដែលខ្ញុំបាននិយាយហើយគ្នាយើងក៏ដឹងពាក់ព័ន្ធគ្នាជាមួយនឹងការដើរនៅពីក្រោយយើងនៅតែលេចវាហាយគេរហូតណាព្រោះការវិវត្តរបស់គេវាច្រើនឆ្នាំមកហើយហើយយើងចង់ឲ្យលឿនដោយស្រុកគេភ្លាមអត់បានទេអញ្ចឹងចំណុចដែលយើងត្រូវអនុវត្តត្រូវព្យាយាមចាប់ចំណុច ទាញយកពីក្រុមហ៊ុនពីបណ្ដាប្រទេសដែលគាត់អនុវត្តជឿនលឿនហើយយកមកសាកល្បងហើយសម្រាប់ email ដូចជាមិនអត់ទេនឹងអាចដើរ email ហ្នឹងអាហ្នឹងខ្ញុំជឿជាក់ ព្រោះគ្រប់គ្នាទៅមុខទៅមាន email តែបើសិន ជាយើងអត់មាន អាហ្នឹងទេអត់ទេអឺมันអាចវាយលុកទៅលើជាប់ផ្សេងទេហើយ ច្រកនៅក្នុងការរំខានរវាង SMS នៅក្នុងរឿងអឺអឺ call គឺយើង call បើ call ទៅលើអតិថិជនដែលគាត់ស្គាល់ពីយើងយើងស្គាល់ពីគាត់អានេះជារឿងល្អប៉ុន្តែហ្នឹងចូលថិតចូលទៅក្នុងគេហៅ traditional marketing គេហៅថា marketing communication ដែលយើងត្រូវប្រើយើង maintain customer យើង build relationship ជាមួយនឹង customer អាហ្នឹងអាហ្នឹងជារឿងដែលយើងត្រូវធ្វើប៉ុន្តែនៅក្នុង digital នេះ នៅ pass to បាននិយាយពី customer engagement អាហ្នឹងបន្ថែមទៀតប៉ុន្តែយើងបានទៅចែកបានខ្លះតាមហ្នឹងអូខេអញ្ចឹងសម្រាប់ខុសយើងថ្ងៃនេះយើងមានប៉ុណ្ណេះហើយបើមានមតិយោបល់ចុងក្រោយឬក៏សំណុំពរឬក៏សំណួរឬក៏ជជែកអីអាចលើកឡើងបានតាក់យើងសាល់ពេលមិនសាល់ប្រហែលទេលើហើយ លើច្រើនលោកគ្រូខ្ញុំមានមួយ point ទៀតចង់ share អឺពួកអីលោកគ្រូនិយាយរឿងអឺ e wallet ឬក៏ e payment ណាណា digital payment ឥឡូវលោកគ្រូតែប៉ុន្តែអាហ្នឹងវាល្អពេលបដិបត្តិ covid ក៏ប៉ុន្តែវាមានអឺអឺ impact មួយទៅ operation cost លោកគ្រូយកបាន estimate អាហ្នឹងណាជាទូទៅមិនថា offline payment ក៏ដោយ online payment ក៏ដោយ offline យើងទទួលខេសទេក៏ប៉ុន្តែយើង convert ទៅ online payment ឬក៏ digital payment ឬក៏ e payment ហ្នឹងណា វា fee charge ពីលើនឹងមកតង់ទៀតអញ្ចឹងវា affect the operation cost ច្រើនដែរលោកគ្រូពួកមហឹកតាំង covid នេះមកមនុស្សព្យាយាមអឺអត់ចាយ cash អញ្ចឹងគាត់ convert ទៅនឹងវិញអញ្ចឹងដល់ពេលគាត់ convert ទៅនឹងឆ្លង bank ឬឆ្លងអី operation cost affect ច្រើនអាហ្នឹងដែល business អឺខាងខ្ញុំដែលខ្ញុំធ្លាប់ធ្វើការហ្នឹងវា impact ទៅនឹងដែរវាជា expand មួយដែរលោកគ្រូបាទបាទចា ហើយ red វា high ឆ្លង bank តែបើសិនជាយើងមាន corporation red ឬក៏ business យើងវាទំហំធំអាហ្នឹង bank មួយមួយគាត់មានការចរចាឬក៏គាត់បែរលើ integration fee អីផ្សេងផ្សេងអញ្ចឹងណាតែបើសិនជា business ទូចទូចមួយចំនួនអាហ្នឹងជាចំណាយដែរអូម៉ាតាលក់ចេញ10ដុល្លារគេគិត rate លើហ្នឹង1% 0.1%អីចឹងបើសិនជា sale យើងច្រើន operation cost យើងគេកាត់តាមនឹងច្រើនដែរយើងភ្លេចគិតឡើងហ្នឹងលោកគ្រូ ហ្នឹងគាត់ experience ដែលខ្ញុំជួបអញ្ចឹងទៅវា affect ទៅបាត់ចិត្តវា affect ទៅលើចំណាយផ្សេងផ្សេងអស់មក covid ហ្នឹងអ្នកណាក៏ suffer ដែរល្អមើលតែអត់ល្អឆៃហ្នឹងហើយគ្រូអរគុណគួបើបើ business ធម្មតាឆាចទៅសម្រាប់តូចតូចវាបាន វាអតិអត្តពលខ្លាំងទេបើណាអតិអត្តពលខ្លាំងហ្នឹងក៏យើងក៏វាមិនសូវ suffer ដែរបើយើងលក់ ផលិតផលថាអូគេវេតាមវិញវេតាមអីផ្សេងផ្សេងបើ AVA អត់គិត transaction fee ទេអាហ្នឹង that's fine តែបើអត់មានគាត់ទៅ transfer ចេញអាហ្នឹងគាត់ទៅ charge ហើយធម្មតាជាទូទៅគាត់ទៅវិញទៅបញ្ចោនេះ e-money ឬក៏ true money គាត់ឆាយខ្លួនគាត់ខ្លះគាត់អាចសម្រាប់ business owner គាត់ cover បានតិចតួចហ្នឹងវាមិនសូវចាត់ទៅពលទេប៉ុន្តែបើសិនជាគាត់ គ្រប់អតិជនកាត់ឆាតចឹងពេលខ្លះជាអត្តពលដែរចឹងបើសិនជាទូទៅអាចមួយចំនួនគឺឲ្យ customer ជាអ្នក pay ណា solution សម្រាប់នេះហ្នឹងប៉ុន្តែវាអឺយកហេតុផលអាហ្នឹងយើងនៅតែប្រើយុទ្ធសាស្ត្រ maintain មួយ customer យើងចឹងអានេះយោងទៅលើ covid យោងទៅលើនេះយោងទៅនៅនោះអាហ្នឹងហើយមួយទៀតយើងមើលទៅលើទឹកចិត្តរបស់អតិជនព្រោះអតិជនមួយចំនួនគាត់រស់ស៊ីគាត់ដឹងគាត់យល់អញ្ចឹងគាត់ តាមនឹងជាក់ស្ដែងហើយគាត់ទៅ ទៅបន្តគាត់ទៅទៅអញ្ចឹងបន្តដូចគ្នាអាហ្នឹងអូខេអញ្ចឹងអរគុណច្រើនអញ្ចឹងអឺអញ្ចឹងការអឺបទបង្ហាញដែលខ្ញុំបង្ហាញនៃចែកម្លែកថ្ងៃ នេះយើងមានប៉ុណ្ណឹងហើយសង្ឃឹមថាយើងនឹងទទួលបានបន្ថែមទៀតនឹងចំណេះដឹងពីអ្វីហើយគិតថាបើសិន ជាខ្វះខាតយើងអាចចែកយើងអាចពិភាក្សាបន្ថែមណាមិនថា អីទេហើយបើសិនជាអត់មានអីទេចេះទៅបន្តហើយចឹងដើម្បីឲ្យខុសយើង កាន់តែទទួលបានលទ្ធផលជាផ្លែផ្កានឹងតើតែយើង មានការចូលរួមចំណែកខ្លះឬក៏ចែកម្លែកឲ្យវាទៅតាមនឹងបាទអូខេអញ្ចឹងអឺយើងអាចជួបគ្នាសប្តាហ៍ក្រោយនៅថ្ងៃសៅរ៍បន្តបាទអញ្ចឹងអរគុណច្រើនទាំងអស់គ្នាបាទបាទអរគុណច្រើនលោកគ្រូបាទអរគុណច្រើន គ្រូអរគុណជំរាបលាលោកគ្រូបាទបាទបាទអញ្ចឹងខ្ញុំ end meeting ហើយអញ្ចឹងបាទគ្រូអរគុណច្រើនជំរាបលា